គណៈជាបឋមខ្ញុំកណាសូមនមស្ការក្រាត់ថ្វាយបង្គំចំពោះប្រជុំ3នៃព្រះត្រៃរតដោយសេចក្តីគោរពជ្រះថ្លាដល់គង់ពោះលោកសូមក្រាត់ថ្វាយបង្គំចំពោះព្រះគុណចាស់ប្រធារានធិរៈគ្រប់ព្រះអង្គដោយសេចក្តីគោរពជ្រះថ្លាសូមប្រានពរលោកលោកស្រីនាងកញ្ញាញញឹមពិតបរិស័ទទាំងអស់ដែលកំពុងតែទស្សនាការ live ផ្ទាល់ផ្សាយចេញពីមជ្ឈមណ្ឌលលោកធរកម្មជាក្រមវត្តរតនារាមទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីរាប់អានថ្ងៃនេះគឺថ្ងៃប្រហោះ 15កើតខែអាសត់ឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ2565ត្រូវនៅថ្ងៃទី21ខែតុលា ឆ្នាំ2021សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីសន្ទនាឬថាកិច្ចសន្ទនាធម្មសាកិច្ឆាគាថាធម្មបទដែលបាននិមន្តចូលរួមពីគុណម្ចាស់ចន្តបយោរឹមចន្ទរានិមន្តគង់នៅក្នុងវត្តនៅខាង ខេត្តព្រៃវែងបាននិមន្តចូលរួមចែកជា ធម្មទាននៅក្នុងឱកាសនេះចឹងខ្ញុំការាសូមប្រិយមិត្តទាំងអស់មកជួយជាមួយនឹងគុណចាស់រឹមចន្ទរាដូចតទៅខ្ញុំកាលណា បានដាក់នៅក្នុងប្រធានបទដែលគុណចាស់បានដាក់នៅក្នុងប្រធានបទរបស់យើងថ្ងៃនេះគឺបាននិយាយជជែកគ្នា ថាដាក់នៅក្នុងកិច្ចសន្ទនា គឺពលអំពីពលវៈដដែលខ្ញុំកណាសូមអានដូចតទៅណា យាវទេវៈអនត្តាយញ្ញតាំងពាលសៈជាយតិហន្តិពាលសៈសុតសុកੰងសੰងមុត្តមស្សៈវិបាតយ៉ាង ចំណេះដឹងជាដើមរបស់ជនពាលកើតឡើង ដើម្បីតែបំផ្លាញខ្លួនឯងខ្លួនខ្លួនតែប៉ុណ្ណោះចំណេះដឹងជាដើមនោះចូលទៅរំលាយនៅកុសល និងបញ្ញារបស់គេនោះឯង នឹងខ្ញុំកណាសូមបកគលទនទីគុណចាស់ចន្ទបយោរឹមចន្ទ្រាមេតាធ្វើអត្ថាធិប្បាយតើនៅក្នុងបទបញ្ញត្តិនៅក្នុងគាថានេះព្រះសម្មាសម្ពុទ្ធដែលយើងព្រះអង្គទ្រង់បានបញ្ញត្តិប្រົບទៅលើបុគ្គលណាមួយឬក៏បុគ្គលិកឋាននៅក្នុងគាថាហ្នឹងតើព្រះអង្គប្រົບទៅមុខបុគ្គលណាអញ្ចឹងខ្ញុំណាសូមប្រកួតទូទាគុណចាស់រឹមចន្ទ្រាមេត្តាធ្វើអត្ថាធិប្បាយដូចតទៅសូមនិមន្តបាទ ព្រះថេរៈនិងអនុថេរៈគ្រប់អង្គដែលនិមន្តចូលរួមស្ដាប់ចម្រើនពរញោមប្រុសស្រីគ្រប់គ្នានៅក្នុងពុទ្ធវចនៈត្រង់នេះគឺជាពុទ្ធវចនៈមួយកន្លែងដែលបានប្រារព្ធឡើង ចំពោះរឿងរ៉ាវដែលកើត មាននៅក្នុងសម័យនោះដែលនៅ ក្នុងគាថាហ្នឹង ជាភាសាបាលីហើយដោយដែលបានលោកម្ចាស់បាន អានមិញហ្នឹងនឹងជាភាសាប្រែភាសាជាតិយើង អ្វីដែលខ្ញុំកណានឹងចូលរួមតទៅគឺជាការបរិយាយអត្តន័យខ្លះខ្លះនៅក្នុងភាសាខ្មែរហើយយើងយកចំណុចទាំងអស់ហ្នឹងមកត្រួតមើល នៅក្នុងកតិសង្គមរបស់យើងតើពុទ្ធវចនៈនៅត្រង់នេះគឺចង់និយាយពីអីបាទ នៅក្នុងសម័យពុទ្ធកាលពេលណាដែលព្រះសម្ពុទ្ធព្រះអង្គនិមន្តទៅកន្លែងណាមួយអញ្ចឹងតែងតែប្រារព្ធហេតុនេះហេតុនោះ មុននឹងពោលធម្មទេសនាមិនមែនសុកសុកទៅដល់ហើយក៏និយាយយកនិយាយយកទេ វាតែងមានពាក់ព័ន្ធមានព្រឹត្តិការណ៍តូចណាមួយ ដើម្បីជាហេតុឲ្យព្រះអង្គនឹងប្រារព្ធរឿងឡើងតាមពិតទៅសេចក្តីនៅក្នុងគាថាហ្នឹងប្រារព្ធរឿងច្រើនយ៉ាងណា មិនមែនតែរឿងទេខ្ញុំកណាសូមលើករឿង អឺតូចមួយចុះណាពាក់ព័ន្ធនឹងរឿងអតីតកាលអតីតកាលរបស់ អ្នកខ្លះត្រូវបានប្រសាមពុទ្ធនឹងព្រះអង្គលើកឡើងមកក្នុងបច្ចុប្បន្នទោះបីថារឿងវាកន្លងក៏ដោយអតីតកាលយើងអាចយកវាមកសិក្សាបានតើការសិក្សាពីអតីតកាល មិនមែនឲ្យយើងនឹងទៅសោកស្ដាយអាល័យអតីតកាលដេកដួលឬមួយទៅ ក្តៅកាហាយជាមួយនៅអតីតកាលមិនអាចងើបមកវិញបាន មិនមែនបែបហ្នឹងទេ ប៉ុន្តែវាជាការយកអតីតកាលដែលខុសផ្លាត់ទាំងឡាយហ្នឹងយកមកពិចារណាវាយសេចក្តីសាថ្មីក៏ដូចជាការ ទៅរៀនយកអំពីកតិដំណើរល្អល្អអំពីអតីតកាលចំណាទៀតតើតងកន្លែងនោះខ្ញុំកណាអឺចង់បើកវងកញ្ចក់បន្តិចពាក់ព័ន្ធនឹងរឿងការសិក្សាប្រវត្តិសាស្ត្រក៏អញ្ចឹងដែរមានអ្នកខ្លះគាត់លើកជាចំណោទថា រឿងកន្លងទៅហើយហេតុអ្វីយើងត្រូវចាប់អារម្មណ៍វាសម្រាប់រឿងអតីតកាលវាមានពីររឿងប្រសិនបើរឿងណាដែលវា ដោះស្រាយរួចហើយឬថារឿងហ្នឹងមិនទាន់ដោះស្រាយពិតមែនប៉ុន្តែវាជារឿងអត់ប្រយោជន៍បានការទេវាសອບណាស់ការដែលយើងនិយាយថាយើងមិនត្រូវចាប់អារម្មណ៍អតីតកាលនេះទេមិនទៅពាក់ព័ន្ធទៅរវល់អីរឿងកន្លងទៅហើយព្រោះរឿងដែលកន្លងទៅក៏វាកន្លងទៅហើយយើងមិនបាច់ទៅរវល់វាទេ មូលហេតុអីបានយើងនិយាយអញ្ចឹងព្រោះដោយសារអីរឿងទាំងឡាយនោះវាត្រូវបានដោះស្រាយរួចអស់ហើយម្យ៉ាងថាមាន ពេលខ្លះរឿងខ្លះនោះវាអត់មានប្រយោជន៍ទេយើងទៅលវលវាទៅក៏គ្មានបានអីដែរខាតតែពេលវេលាគូក្បាលយើងវាវាក់វិនច្រើនអញ្ចឹងណាណាទេប៉ុន្តែរឿងអតីតកាលទី2រឿងខ្លះហ្នឹងជារឿងដែលមិនទាន់បានដោះស្រាយឧទាហរណ៍បុគ្គលម្នាក់គាត់រងអយុត្តិធម៌មិនទាន់មាននរណារកខុសត្រូវឲ្យអញ្ចឹងវាកន្លងទៅហើយ ការដែលយើងទៅសិក្សាពីវាទៅស្វែងយល់ពីវាដើម្បីទៅដោះស្រាយព្រោះអតីតកាលហ្នឹងវាបង្កបានជាផលដល់បច្ចុប្បន្ននេះបើសិនបើយើងមិនដោះស្រាយវាទេអញ្ចឹងអាផលដែលវាកំពុង ប្រព្រឹត្តទៅ ដែលបង្កពីអតីតកាលនោះវាអត់ចប់ទេឧទាហរណ៍ដូចពាក់ព័ន្ធរឿងខ្មែរយើងចាញ់បោកអឺកលល្បិចរបស់សឹកសត្រូវហ្នឹងហេតុអីបានផលបច្ចុប្បន្នគឺថាយើងនៅតែចាញ់បោកគេមិនឈប់អាហ្នឹងគេហៅថាផលរបស់វាកំពុងប្រព្រឹត្តទៅ មួយចំនួនហើយមួយចំនួនទៀតមួយចំនួនហើយមួយចំនួនទៀតខ្មែរយើងនឹងត្រូវបានគេញុះញង់ឲ្យឆ្លោះនេះរហូតអានឹងជាផលហើយសួរថាហេតុអីបានយើងយើងទៅសិក្សាពីដិតកាលយើងនឹងឃើញថាមូលហេតុរបស់វាយ៉ាងម៉េចបើសិនបើយើងរកឃើញមូលហេតុទេយើងដើរជៀសយើងបំបត្តិយើងប្រើវិធីទប់ទល់អញ្ចឹងណាខ្មែរយើងចេះតែបាក់បាក់គ្នាពាក់ព័ន្ធនឹងរឿងបរទេសអ្នកចិត្តខានឹងគេលៀបពណ៌ឲ្យ គេបំបែកឲ្យចេញជាក្រុមតូចតូចបន្ទាប់មកគេលាបពណ៌ឲ្យអ្នកទាំងអស់ហ្នឹងឆ្លោះគ្នាដោយប្រការណាមួយជួនកាលយកវប្បធម៌ឆ្លោះគ្នាវប្បធម៌ឆ្លោះគ្នាយ៉ាងម៉េចឧទាហរណ៍បើសិនបើគេរកឃើញថាខ្មែរមកពួកហ្នឹងជាអ្នកនិយមខាងអភិរក្សអ្វីណាដែលជារបស់ដូនតាគេហៅថាអ្នកអភិរក្សនិយមណាប៉ុន្តែគណៈទៀតពាក្យថា អភិរក្សនិយមមានន័យថាអ្នកហ្នឹងនិយមរសាតែអ្វីណា ដែលវាចាស់ចាស់អ្វីណាដែលវាកន្លងទៅវប្បធម៌ប្រពៃណី ស្អីស្អីដែលចាស់ហ្នឹងគឺនិយមរក្សាវានិយមកោះកកាយនិយមយកមកប្រើត្រែត្រែលដល់ពេលអញ្ចឹងគេត្រូវញុះអ្នកដែលអភិរក្សនិយមឲ្យឆ្លោះជាមួយអ្នកសម័យនិយមណាអ្នកសម័យនិយមមានន័យថាពួកដែលចូលចិត្តយកអ្វីថ្មីថ្មីដែលកើតក្នុងបច្ចុប្បន្នហ្នឹងមក ជាផ្លូវសម្រាប់ដំណើរជីវិតមិនចូលចិត្តយកអ្វីចាស់ចាស់មកអនុវត្តទេទោះបីថាប្រពៃណីវប្បធម៌ស្អីនោះចូលចិត្តថ្មីថ្មីចូលចិត្តតែសិក្សាពីនេះពីនោះថ្មីថ្មី ដល់ពេលអញ្ចឹងគេរកឃើញទំនោរពីរទី1ទំនោរអភិរក្សរបស់ចាស់ដល់ពេលទី2ទំនោរអ្នកចំណូលថ្មី ដល់ពេលអញ្ចឹងគេយក អ្នកវប្បធម៌ដូចគ្នានោះមកឆ្លោះគ្នាទី1ទំនោរអភិរក្សរបស់ចាស់ណាអាហ្នឹងគេហៅថាវិធីញុះខ្មែរយើងឲ្យឆ្លោះគ្នា ទៅតាមរយៈវប្បធម៌ ជួនកាលទៅគេឲ្យយើងឆ្លោះគ្នាទៅតាមរយៈរបបនយោបាយព្រោះក្នុងនយោបាយវាមានការបង្កើតគណៈបកពលប្រទេសខ្មែរយើងក្នុងរដ្ឋធម្មនុញ្ញប្រកាន់យកលទ្ធិប្រជាធិបតេយ្យសេរីពុបៈអញ្ចឹងអាសេរីពហុបៈមានន័យថាបកអាចបង្កើតបានច្រើនហើយប្រព្រឹត្តទៅដោយសេរីកុំឲ្យតែបំពានច្បាប់ណាយើងយល់ឃើញបែបណាក្នុងការដឹកនាំប្រទេសយើងបង្កើតបកទៅហើយនាំពលរដ្ឋទៅចូលរួមគ្រប់គ្រងសម្លេងរកសម្លេងគ្រប់គ្រងទៅតាគេពេញចិត្តគ្រប់គ្រងយើងអឺអធិស្ឋានខ្ញុំកណាបើក ប្រួយតិចវាងឹតពេកកណាណាស្អស់ទៀតហ្នឹងហើយនៅក្នុងនេតិធម្មកិច្ចសន្យាសន្តានាថាគេថាធម្មបទនេះយើង បានបង្កើតឡើងតាម ការសហការជាមួយនឹងគុណចាស់រឹមចន្ទ្រាលោកជា សមណនិស្សិតនៅខាងខេត្តព្រៃវែងលោកបានស្ម័គ្រចិត្តមកចូលរួមក្នុងវេទិការបស់យើងគឺក្នុងន័យដើម្បីផ្សព្វផ្សាយនៅពុទ្ធវចនៈនៃគាថាធម្មបទតែងតែយកលើកជួបមួយគាថាមួយគាថាមកលាតត្បាងដើម្បីចែកជូនដល់ប្រិយមិត្តរបស់យើងឥឡូវគុណចាស់បានជួនមកដល់ទីណាអញ្ចឹងណាសូមប្រកល់ទន្ទីជាបន្តអឺខ្ញុំកណាកំពុងតែចង់និយាយថាយើងលើកពីរឿងអតីតកាល ពាក់ព័ន្ធនឹងវិធីញុះញង់ខ្មែរជួនកាលគេរុញយើងឲ្យឆ្លុះគ្នាតាមរយៈវប្បធម៌ជួនកាលគេរុញយើងឲ្យឆ្លុះគ្នាតាមរយៈសាសនាប៉ុន្តែឧទាហរណ៍ខ្មែរយើងចែកជានិកាយពីរមានថេរវាទអញ្ចឹងទៅពីដើមឡើយយើងកាន់ហិនយានមកដល់ឥឡូវយើងមានថេរវាទសពថ្ងៃហ្នឹងសម្បីតែថេរវាទហ្នឹងចែកជាធម្មយុទ្ធចែកជាមហានិកាយហ្នឹងក៏មើលទៅមិនសូវជាសហការគ្នាដែរគេចេះតែរកប្រឡោះអឺរកអាណាដែលវាខ្ទាស់ខ្ទាស់គ្នាហ្នឹងឲ្យពួកយើងប្រកាន់រៀងខ្លួនណាកណាទៀន កាលពេលមិនទាន់បួសជាកូនអ្នកស្រុកដូចគ្នាទេពលរដ្ឋដូចគ្នាប៉ុន្តែពេលចូលបួសប្រណានិកាយខុសគ្នាវាទៅជាមានអារម្មណ៍ជាសឹកទៅត្រូវគ្នាក៏មានដែរខ្ញុំកណាមិនមែនកំពុងចោទថាមិនត្រូវគ្នាទាំងស្រុងតែចង់និយាយថាមានពេលខ្លះហាក់ដូចជាមិនត្រូវគ្នាទេមើលទៅអាហ្នឹងគេញុះយើងឲ្យឆ្លោះតាមរយៈសាសនាឧទាហរណ៍ខ្ញុំកណាលើកមួយទៀតឧទាហរណ៍ថាគេចេះតែលើកទោសថាពុទ្ធសាសនាយើងហ្នឹងនាំឲ្យក្រអីយ៉ាងជាដើមណាណាទៀតបង្រៀនមនុស្សឲ្យទុនជ្រាយឲ្យខ្លាចឲ្យស្អីណាអញ្ចឹងទៅ អាហ្នឹងហើយជាចំណុចធ្វើខ្មែរយើងវិនិច្ឆ័យឲ្យគេទៅលើកពីមហាយានថាអញ្ចេះថាអញ្ចោះលើកអំពីប្រមាញ់អីចឹងទៅអាទាំងអស់ហ្នឹងបើសិនបើយើងមិនតាមពិនិត្យមើលយើងចេះតែគប់ទៅនឹងអ្វីដែលគេលើកតាមពិតទៅវាជាចេតនាក្នុងការញុះឲ្យខ្មែរយើងចែកគ្នាក្នុងសាសនាជួនកាលគេយកសាសនានឹងមកជុលជាមួយនឹងនយោបាយវិញម្ដងឧទាហរណ៍ថាអ្នករៀនធម៌គឺជាអ្នកដែលដាច់ដលែកអំពីនយោបាយមិនពាក់ព នយោបាយទេហើយអ្នកនយោបាយហ្នឹងក៏មិនគួរណាពលធរដែរប៉ុន្តែការបង្រៀននយោបាយគឺជាវិធីដោះស្រាយបញ្ហាស្រុកទេសរបស់ពួកយើងអូថោយើងរកឃើញថាបើពលរដ្ឋយើងល្ងងហើយល្ងងវាមានច្រើនបែបល្ងងក្នុងទស្សនៈល្ងងក្នុងការដោះស្រាយជីវិតដល់ពេលយើងយើងមិនត្រូវបង្រៀនផ្នែកទស្សនៈឲ្យទស្សនៈវាមានធម៌ទៅមេរៀនរបស់ព្រះកំពូលទស្សនៈឯងកណាទៀតអញ្ចឹងអ្នកនយោបាយខ្លះគាត់យល់ឃើញថាគួរតែយកមេរៀនព្រះហ្នឹងទៅបញ្យល់ពលរដ្ឋឲ្យចេះដឹងបើសិនបើយើងបើសិនបើយើងយើងគិតថា នយោបាយមិនជាប់ដោយធម៌អញ្ចឹងអ្នកណាដែលអ្នកណាដែលដាក់ខ្លួនរៀនធម៌ពួកគេត្រូវដឹងខ្លួនថាមិនត្រូវពាក់ព័ន្ធរឿងជាតិនិយាយចេះវិញណាអត់ទេអានឹងគឺជាវិធីមិនអាចបាក់អឺកតាអ្វីទៅដែលបានធ្វើឲ្យគេញុះញង់បានទៀតពីព្រោះធម្មតាមនុស្សមនុស្សយើងមានឯករាជ្យភាពហេតុអីក៏មានអ្នកដតីគេមកលូកដៃទៅតើយើងនឹងទៅតាម កំណត់របស់គេទៀត កតាតិចសនិងកតាគិតខ្លីកតាល្ងងខ្លៅហ្នឹងមើលយើងស្ដាប់ទៅដោយសារអីដោយសារថាទោះបី ថាយើងមានខ្លួនរៀងរៀងខ្លួនមានក្បាលរៀងរៀងខ្លួនប៉ុន្តែអាសមត្ថភាពក្នុងការគិតត្រិះរិះពិចារណាហើយនឹងចំហពីក្នុងនោះវាអត់មានដល់ពេលអញ្ចឹងវាតូវាតូតាមតាមខ្យល់ណាណាកាលណាយើងនៅតែល្ងងគេនៅតែញុះយើងបានអញ្ចឹងដរាបណាយើងនៅតែល្ងងគេនៅតែញុះយើងបានអញ្ចឹង ដល់ពេលអញ្ចឹងសួរថាកត្តាអីទៅដែលគេចេះតែញុះយើងបាយដោយសារកត្តាយើងល្ងងហើយល្ងងហ្នឹងមូលហេតុអីទៅមូលហេតុអីសាមសូវស្ដាប់សូវរៀនមើលងាយតាំងពីការរៀនធោះអីអញ្ចឹងជាដើមហ្នឹងយើងមើលតែប្រព័ន្ធសបផ្សាយសបថ្ងៃតាមដានរឿងអីខ្លះក្នុងម្នាក់ម្នាក់ហ្នឹងតាមដានទៅរឿងអត់បានការហ្នឹងបើរឿងមានប្រយោជន៍ទៅកណាចង់និយាយចេះថាធម្មតាអ្នកតូចទៀបអ្នកល្ងងខ្លៅបែបប្រជាពលរដ្ឋធម្មតាដូចគេមិនអាចបោកបានទេ អាចសម្លឹងទៅអ្នកនយោបាយថ្នាក់ខ្ពស់ខ្ពស់អញ្ចឹងដូចជាគេបោកបានដូចជាគេប្រវែងបានតើអាហ្នឹងវាមកពីអីទៀតប៉ុន្តែខ្ញុំកណាសេចក្តីគាថារបស់យើងក៏ត្រូវនិយាយកន្លែងហ្នឹងដែរមានពេលខ្លះយើងសង្កល់ថាអ្នកដែលកាន់ការងារជាអ្នកនយោបាយនិស្សិតបញ្ញវន្តហ្នឹងចាត់ទុកថាជាអ្នកឆ្លាតហើយហេតុអីបានត្រូវគេបានគេបោកបានគឺល្ងងដដែលហ្នឹងអឺភាពឆ្លាតវាមិនមែនជាបញ្ញាទេអ្វីដែលយើងត្រូវនិយាយត្រូវនិយាយឡើងហ្នឹងខ្ញុំកណានឹងត្រូវនិយាយក្នុងគាថាហ្នឹងថាភាពឆ្លាតមិនមែនជាបញ្ញាទេ ឥឡូវខ្ញុំកណានិយាយតិចចុះនិយាយមុនប្រធានបទសមត្ថភាពខួរក្បាលដែលវាលះគិតលះគិតលឿនប្រកែចាំខួរក្បាលហ្នឹងគិតទៅមានកលិកលៈច្រើនអាហ្នឹងគេហៅថាភាពឆ្លាតហើយប៉ុន្តែបាទទោះថាភាពឆ្លាតហ្នឹងវាការពារផ្នែកល្អឬផ្នែកអាក្រក់វាចូលខាងណាទៅវាអត់ចូលខាងណាទេភាពឆ្លាតគឺភាពឆ្លាតឲ្យតែយើងហូបឆ្ងាញ់ឲ្យតែយើងដេកស្រួលឲ្យតែយើងសុខភាពល្អឲ្យតែយើងមានសែនម៉ែឪល្អឲ្យតែយើង ទទួលការវឹកហាត់ពីសាលាល្អអាហ្នឹងគឺត្រូវតែឆ្លាតដែរគេមានវិធីបង្រៀនឲ្យខួរក្បាលគេលះហាកូនសាសគេគេបង្រៀនអញ្ចឹងប៉ុន្តែសួរថាអ្នកនឹងមានប្រាជ្ញាទេអត់ទេប្រាជ្ញាមិនមែនជាភាពឆ្លាតទេ ភាពឆ្លាតនិងបញ្ញាផ្សេងពីគ្នាហើយដល់ពេលយើងវាអនអនអារឿងបញ្ញាហ្នឹងតាមិនមែនថាបណ្ឌិតបញ្ញវន្តអ្នករៀនហ្នឹងមិនឆ្លាតទេឆ្លាតណាអាចនឹងឆ្លាតណាប៉កែចាំប៉កែអីចឹងគិតលះហាគិតលហួនដោះស្រាយអីចឹង ប៉ុន្តែចេះមើលមនុស្សទេចេះមើលអ្វីបោកអ្វីប្រាស់ចេះមើលស្អីកុសលស្អីអកុសលចេះមើលមាចិត្តចេះមើលព្រះទេចេះមើលមនុស្សចិត្តមាចេះមើលមនុស្សចិត្តព្រះទេអត់ចេះមើលទេដល់ពេលអញ្ចឹងអានោះវានៅតែយុះបានដដែលនៅតែរាប់ក្នុងពាក្យថាល្ងងដដែលនៅពេលផាន់តេលើកឡើងថាហេតុអីបើអ្នកស្រុកធម្មតាមិនសូវជាអីទេប៉ុន្តែហេតុអីបានជាទៅដល់ជាឈ្មោះអ្នកនយោបាយនៅតែគេបោកយកទៅប្រើបានអញ្ចឹងដូចស្អីដូចស្អីវាមិនឆ្លាតតែហ្នឹងហើយវាដូចថាវាអត់មានបញ្ញាវាមានតែភាពឆ្លាតហ ឥឡូវយើងមិនទាន់លើកទេខ្ញុំកណាគ្រាន់តែចង់និយាយពីចំណុចត្រួសត្រាសថាវិធីញួរខ្មែរយើងឲ្យបែកបាក់គ្នាគេយកវប្បធម៌ទៅញួរគេយកសាសនាទៅញួរគេយករបបនយោបាយទៅញួរឧទាហរណ៍ថាដូចមិញក្នុងណាកំពុងនិយាយថាគេយកនយោបាយហ្នឹងទៅជុលមួយសាសនាព្យាយាមឲ្យសាសនាដាច់ពីនយោបាយព្យាយាមឲ្យនយោបាយដាច់ពីសាសនាអញ្ចឹងអ្នកណាមួយដែលរៀនអំពីធម៌អាមេព្រះជួនកាលទៅយើងគិតខ្លីដែរគាត់ថាអើវាមិនគួរពាក់ព័ន្ធរឿងជាតិណា យើងមើលសោតធនមោតសៈហើយទៅនិយាយរឿងចិត្តនយោបាយខុសត្រូវយុតិធម៌យុតិធម៌អីទៀតអាហ្នឹងវាទៅអញ្ចឹងហើយអ្នកណាដែលដែលគាត់គិតថាបើអញអញត្រូវគិតរឿងចិត្តត្រូវទាត់ចោលធរនេះល្ងងមួយបែបទៀតតែគិតរឿងចិត្តទាត់ចោលធរមានន័យថាឯងអត់ឆ្លៀសទេអត់ចេះទស្សនៈអីទេអត់អត់ដូចថាអត់ប្រកែអានឹងបេសាយដែលថាយើងចែករឿងសាសនានយោបាយនឹងចេញជាពីរតែខ្មែរយើងពីមុនអត់យ៉ាងទេខ្មែរយើងពីមុនចាត់ទុកសាសនានយោបាយនឹងវាដូចជាឪពុកម្ដាយអោបស្ទើបគ្នាណា នៅក្នុងសម័យកាលមុនការដែលគេបំបែងបាក់ខ្មែរយើងគេចូលមករំលាយសាសនាមុនដល់ពេលយើងសពថ្ងៃជួនកាលទៅតាមទំនោរគេអ្នកខ្លះទៅតាមទំនោរអ្វីដែលគេចង់បានហ្នឹងចាត់ទុករឿងធរអាហ្នឹងដាច់ដライទីសង្គមប៉ុន្តែមើលក្រសួងរបស់ជាតិមើលមានមានមានយកមេរៀនព្រះឯណាទៅដាក់ក្នុងសាលាទេមានទេអត់ទេថ្មីបើយើងជាពុទ្ធសាសនិកទេសាសនាជាសាសនាបរិវត្តប៉ុន្តែប៉ុន្តែទៅរកមើលសាច់ក្តីក្នុងក្នុងសាលាមានមានកន្លែងណាដែលគេបង្រៀនពីពុទ្ធសាសនាទេ វាឡើងតែសាលាពុទ្ធកៈទេអាហ្នឹងគ្រាន់តែមានធម្មបទមានអីប្រែទៅវាដូចថារៀនដែរប៉ុន្តែមិនស៊ីជម្រៅទេតែឲ្យវាជាទូទៅដល់សិស្សសាលាហ្មងពាក់ព័ន្ធនឹងយើងជាពុទ្ធសាសនិកមានមេរៀនរបស់ព្រះជាកតិបង្រៀនឲ្យមនុស្សចេះដឹងក្នុងសាលាតែម្ដងអត់មានទេអាហ្នឹងឬក៏គេចាត់ទុកថាពុទ្ធដីការបស់ព្រះអង្គហាក់ដូចជាអត់មានតម្លៃសម្រាប់សាលាគេយ៉ាងម៉េចទៀតវាអាចថាចេះវាមានកត្តាច្រើនទី1គេមិនចេះរៀន ឲ្យវាឃ្លាតឆ្ងាយទៅឲ្យវានៅត្រឹមតែជាប្រពៃណីតិចតួចតិចតួចកប៉ិកកប៉ុកអញ្ចឹងណាធ្វើបន់ធ្វើទានអីយ៉ាងទៅវានៅតែប៉ុណ្ណឹងបានហើយព្រោះប៉ុន្តែបើពុទ្ធសាសនាប្រសិនបើយកមកឲ្យស៊ីជម្រៅចូលក្នុងជាតិមែននិយាយស្រួលថាមនុស្សខ្មែរឆ្លាញ់ល្អឆ្លាញ់ល្អវាចេះងើបប្រឆាំងរឿងត្រឹមត្រូវនេះវាពិបាកបរទេសគេមិនត្រូវការឲ្យធ្វើចឹងទេគេត្រូវការឲ្យយើងលវិតថាដូចកូនចាប់កូនព្រាបហ្នឹងទៅដូចអាចតែទឹកហ្នឹងទៅណាទៅទៅចឹងណា ដូចឆ្កែដូចឆ្មាអញ្ចឹងទៅពេលណាយើងវាយទៅក៏ស្រែកបន្តិចទៅបើយើងលេងវាយបោះឆ្អឹងឲ្យម្ដុំទៅក៏គៀមទៅបាត់ទៅលេងរវល់អីអញ្ចឹងប៉ុន្តែមនុស្សបើដាក់មេរៀនព្រះចូលទៅមិនចង់ទេប៉ុន្តែវាចេះរកខុសរកត្រូវអានោះបើរៀនឲ្យត្រូវបើរៀនមេរៀនព្រះឲ្យត្រូវវាចេះរកខុសរកត្រូវប៉ុន្តែមើលសម័យសម័យខ្មែរយើងពីមុនមុនក៏មើលឆ្ងាយពេកពួកអ្នកទាំងអស់ហ្នឹងដែលជាអាចារ្យជាលោកសង្ឃជាស្អីជាស្អីដែលបានរៀនពុទ្ធដីកាមែន ឃើញឃើញពួកគេមួយមួយមានមានលក្ខណៈជាតិនិយមខ្ពស់ហ្នឹងចិត្តសឿងផងជាតិនិយមផងដោយអាចារ្យអាចារ្យដែលសម័យមុនដូចអីប្រទេសប្រឆាំងមួយបារាំងក្រមលោកអ្នកទាំងអស់នោះសត្វតកេតសេពគប់ពុទ្ធសាសនាហ្នឹងប៉ុន្តែមិនមែនសេពគប់ដូចយើងទេគេពិតជាសេពគប់មែនមិនថាគេទៅបានរៀនសូត្រមែនហើយយើងនឹងគ្រាន់តែទៅវត្តទៅវាប៉ុណ្ណឹងមិនហាត់ទៅសេពគប់ឯណាមានបានទទួលយកចំណេះដឹងណាអត់ប៉ុណ្ណឹងហើយយើងមើលអំពីចំហយើងមើលអំពីអតចរិតយើងមើលអំពីមនសិការ ឧត្តមគតិរបស់អ្នកពីមុននឹងយើងឥឡូវខុសគ្នាទេអឺកាលសម័យហ្នឹងនៅក្រោមការគ្រប់គ្រងរបស់អឺអាណានិគមរបស់បារាំងចាំទៅឃើញការឈឺចាប់នឹងផ្ទាល់ភ្នែកប៉ុន្តែឥឡូវគេគិតថាខ្មែរគ្រប់គ្រងខ្មែរក៏អត់មានក្រមអាណានិគមណាផងអាហ្នឹងដូចហេតុដូច្នេះគេមិនសូវខ្វល់ខ្វាយគេគិតថាខ្មែរគ្រប់គ្រងហើយបើបានសពគេមិនអីទេតែអញ្ចឹងទេណាអឺខ្ញុំកណា មិនគិតថាមកពីសម័យនោះមកពីគេធ្វើបាបពេកបានទៅជាអ្នកសម័យនោះប្រាំប្រាញអាពីខ្លួនខ្ញុំណាមិនគិតអញ្ចឹងវិញគិតថាមកអំពីអឺពួកគេរៀនសូត្រត្រូវបានជាមនសិការខាងក្នុងវាកើតកណារៀនសូត្រពុទ្ធសាសនាត្រូវប៉ុន្តែមើលទៅលោកលោកសម័យមុនបើទោះបីនៅជាលោកក្តីសឹកមកទៅជាអាចារ្យក្តីដែលដែលផ្ដាច់ខ្លួនចេញអំពីជាតិរបស់ខ្លួននេះអត់ទេ អន្តិតសម័យមុនមិនមែនអន្តិតឥឡូវទេលោកសម័យមុនក៏មិនលោកឥឡូវដែរអត់មានអាត្មានិយមអញ្ចឹងទេទោះបីថាលោកធ្វើបានឬធ្វើមិនបានប៉ុន្តែក្នុងចិត្តមួយមួយសត្វតែជាអ្នកស្នេហាជាតិស្មោះស្ម័គ្រខ្វល់ខ្វាយចំពោះជាតិរបស់ខ្លួនណាណាវាសរបញ្ជាក់ឃើញថាការរៀនសូត្ររបស់ពួកលោកវាខុសពីយើងយើងសពថ្ងៃយើងរៀនបែបប្រពៃណីនិងយើងរៀនបែបលវិថាធរសូត្រធរអន្ទិញធរសូត្រមុនធរបាំងស្គលធរស្រោចទឹកធរអីណា ឬថារបៀបដូចថាយកសាសនានឹងមកក្នុងកិច្ចពិធីម្ដងម្កាលអីចឹងតើវាបានជ្រួតជ្រាបអីទៅអត់ផងហ្នឹងទោះបីតែក្រសួងរបស់រដ្ឋក៏មិនបានរៀនដែរនេះនិយាយត្រង់អត់អត់មានយកខ្លឹមសារតាណាមករៀនទេអត់មានទេអាហ្នឹងមកអំពីគ្រូក្បាល សម័យមុនឬក៏គ្រូក្បាលសម័យថ្មីឬអត់មានខុសគ្នាទេទៀតគ្រូក្បាលប៉ុនគ្នាទេ វាមិនពាក់ព័ន្ធរឿងខួរក្បាលបើរៀនយល់បានដូចតែគ្នាហ្នឹងតែចង់និយាយថាខ្ញុំកណាមានពេលខ្លះគិតថាវា ជាបំណងដែលគេមិនចង់ឲ្យរៀនក៏មានហើយវាពាក់ព័ន្ធនឹងរឿងខ្មែរយើងខ្លះដែលអាចនឹងរៀនបានឱកាសក្នុងការរៀនគេមិនបានហាមអីទាំងស្រុងប៉ុន្តែឱកាសក្នុងការរៀនបានតែពួកគាត់រៀនដោយសារអីដោយសារពួកគេវាអត់ស្គាល់របស់ធម្មតាតាមយើងមិនស្គាល់វា ថាជារបស់អីយើងឃើញពីតម្លៃវាទេអ្នកខ្លះយល់ថាធរហ្នឹងអត់បានការអញ្ចឹងណា អ្វីដែលអញចង់បានអនាគតអនាឃើញពាក់ព័ន្ធលុយឡានម៉ូតូគ្រូសាក៏ក្តៅសួរពាក់ព័ន្ធអីធន់នោះវាអញ្ចឹងណាណាលោកនិយាយថាបើសិនយើងជាមន់យើងរស់នៅ ក្នុងសភាពចិត្តរបស់មន់វាមិនដែលទៅត្រេកអរនឹងកែវមនីទេត្រេកអរតែចលែនត្រេកអរតែដុំសាច់អីចឹងណាណាទោះបីថាកាយកាយទៅឃើញកែវមនីក៏មិនដឹងយកមកប្រាក់អីវាមានប្រយោជន៍អីដូចគ្នាដែររឿងពាក់ព័ន្ធធម៌អាកតេនឹងមានប្រយោជន៍ដល់មនុស្សបើមនុស្សម្នាក់ម្នាក់បដោតទៅរឿងចង់បាននេះចង់បាននោះវាផ្ទុយណា វាមានកត្តានឹងជាដើមផងវាមានកត្តាថាវាអត់មានការផ្សព្វផ្សាយយ៉ាងជាក់លាក់បង្រៀនយ៉ាងជាក់លាក់ជាផ្លូវការអញ្ចឹងផងទៅវាបោកផ្សំនឹងស្របថ្ងៃគេនាំយើងទៅនេះនាំទៅនោះទៅវាឃ្លាតឆ្ងាយការសិក្សាធោះអាច្រើនសម្ពាធការរស់នៅពិបាកឱកាសពេលវេលា តិចសល់ពេលវេលាបន្តិចបន្តួចបើកប្រព័ន្ធផ្សព្វផ្សាយមើលមានតែរឿងអត់បានការមានតែរឿងសម្ដែងមានតែរឿងស្អីនាំវុកទៅវុកមកណា ប៉ុន្តែមើលព្រឹត្តិការណ៍ស្រុកយើងមកមិនចេះចប់ទេមានភាកថ្មីទៀតរឿងមិនចេះចប់មកពួកហ្នឹងដូចទៅវាប្រតិកាឡាគ្នាមកវាសហការគ្នាល្អណាស់តិចទៀតហ្នឹងចេញអាឆ្កែឆ្មាណាមួយវាមកធ្វើរឿងហ្នឹងទៀតឡើយវាមកនាំគេទៅទាំងវងទាំងវងទៀតឡើយជួនកាលពួកហ្នឹងវាមិនបានគិតអីវែងឆ្ងាយវារស់នៅក្រៅមនោគមគេដែរដូចថាគេ វាធ្លាក់ទៅវាធ្លាក់ខ្លួនទៅក្នុងរឿងមនោគមរបស់គេដែលដឹងខ្លួនអត់ដឹងថាការធ្វើរបស់ខ្លួនហ្នឹងវាជាការប្រខូចកូនខ្មែរធ្វើឲ្យ សង្គមយើងពុកវ័យណាណាវារស់នៅវាវាដឹងឲ្យបដិញពីការបានបដិញមុខបដិញមាត់បដិញកិត្តិយសបដិញស្អីដែលគេកំពុងតែនិយមនេះដើម្បីយើងវាខំប្រឹងអូយអាហ្នឹងវាជាចំណុចខ្លាញ់ខ្លួនឯងមួយ ដោយមិនដឹងខ្លួនក្នុងន័យនេះដូចគ្នាយើងបានដាក់នៅគេថាហ្នឹងថាចំណេះដឹងដែលជាដើមរបស់ជាដើមរបស់ ជនពាលហ្នឹងកើតឡើងដើម្បីតែបំផ្លាញអឺខ្លួនខ្លួនខ្លួនគេតែប៉ុណ្ណោះនឹងចង់មកសម្ដៅទៅលើ ចំណេះដឹងអ្វីទៅទៀតអឺខ្ញុំកណានឹងនឹងនិយាយពីកន្លែងហ្នឹងប៉ុន្តែមិញរៀបរាប់ខាងដើមថាគេអាចញុះយើងឲ្យឆ្លោះគ្នាតាមរយៈសាសនាវប្បធម៌ប្រពៃណីរបបនយោបាយ នៅក្នុងនយោបាយកាលណាយើងបង្កើតគណៈបកច្រើនទៅតាមតែមើលគណៈបកស្រុកយើងវាខុសអំពីគណៈបកស្រុកគេ នៅក្នុងស្រុកគេដែលគេប្រកាន់លទ្ធិប្រជាធិបតេយ្យការចូលរួមក្នុងគណៈគណៈបកណាមួយមកអំពីការយល់ឃើញខុសគ្នា ពាក់ព័ន្ធថាចំណុចល្អនៅក្នុងគណៈបកនេះច្រើនជាងប្រសិនបើគណៈបកនឹងកាន់ការងារជាតិទៅប្រទេសវារីចម្រើនលឿនអីចឹងណាណាទាំង អាដែលគេទៅចូលគណៈបកហ្នឹងមិនចូលគណៈបកនេះក៏ព្រោះតែមូលហេតុអញ្ចឹងប៉ុន្តែយើងអត់អញ្ចឹងឯងដោយច្រើនមិនទាំងអស់ឯងដោយច្រើនកណាបដិញ្ញាខ្លួនទៅចូលគណៈបកណាមួយហើយគណៈបកផ្សេងទៀតហាក់បីដូចជាសត្រូវអញ្ចឹងដូចថាអញត្រូវទៅយកឈ្នះឲ្យបានប៉ុន្តែរឿងពិតគឺអញ្ចឹងហ្មង បើថាខ្លួនឯងបដិញ្ញាខ្លួនទៅជាស្អីហើយគឺថាកែវភ្នែកមើលតែផ្សេងផ្សេងដូចសត្រូវខ្លួនឯងអញ្ចឹងមិនទាំងអស់គ្នាទេប៉ុន្តែអញ្ចឹងហើយអត់ដឹងខ្លួនណារបៀបរបៀបរស័យដឹងខ្លួនណា វាថាដឹងខ្លួនខ្ញុំកណាចង់និយាយថាអត់បានមើលអត់មើលអត់បានមើលពីចំណុចក្តោបរួមថាខ្លួនឯងប្រកាន់អញ្ចឹងមានបានដឹងដែរថាជាតិជាតិរបស់ខ្លួនក៏ពោប្រេះឆានេះចំហរបស់ខ្លួនឯងដែលថាអញទៅខាងណាហើយទៅតែខាងហ្នឹងឲ្យជាតិលាក់និយាយគ្នាលេងបានហ្នឹងអត់ដឹងថាហ្នឹងជាចំណុចប្រេះឆាជាចំណុចរំលាយខ្លួនឯងណាកណាវាខុសអំពីបរទេសដតីហើយនៅក្នុងគណៈបកនឹងសោះប៉ុន្តែត្រូវដឹងណា វាមានពួកអ្នកដើរតួចូលទៅក្នុងនោះឧទាហរណ៍ថាបើឯងជាបកអីបកកអញ្ចឹងអញមានមនុស្សមួយក្រុមដែលមានភាពប៉ិនប្រសពតកែសម្ដែង ចូលទៅក្នុងហ្នឹងនាំមុខពួកហ្នឹងទៅមួយក្រុមនោះក៏មានពួកអ្នកចូលទៅក្នុងមួយក្រុមមិនមិនអត់ទេចូលទៅគ្រប់កន្លែងអញ្ចឹងហើយពួកហ្នឹងឯងច្រើនតែចេញចេញមុខចេញមុខបកករឿងធ្វើដូចជាឆ្លោះធ្វើដូចជាត្រូវណាឯងយើងដើរទៅតាមក្រោយខ្មែរយើងដើរពីក្រោយគេលោតមិនសូវដើរមុខគេទេទោះបីថាគណៈបកមួយបង្កើតឡើង លក្ខណៈមើលទៅឃើញថាថាហាក់បីដូចល្អក៏ដោយប៉ុន្តែក៏មានពួកចូលទៅក្នុងនោះរួចជាស្រេចដែលវាមានភាពប៉ិនប្រសពវាបំលែងតួបំលែងខ្លួននឹងឲ្យដូចទាំងស្រង់មកណាបាទនីតិរបស់វាចាំមើលតើគួរញោះពួកនឹងឲ្យឆ្លោះគ្នាបានតាមរយៈអីបើញោះឲ្យឆ្លោះបានឆ្លោះហើយវាអញ្ចឹងមែនទេកណាកណាឃើញនៅប្រទេសគេដូចជាកណានៅសពថ្ងៃនៅប្រទេសអូស្ត្រាលី តែនៅប្រទេសអាមេរិកកាំងអញ្ចឹងកណាមើលឃើញតែគេមានតែប៉2ឬក៏3តែប៉ុណ្ណោះយ៉ាងច្រើន4ទេប៉ុន្តែជាទូទៅជាប់តែ2ទេបើបកប្រឆាំងដឹកនាំប្រទេសប៉ុន្តែក្នុងការផ្លាស់ប្ដូរហ្នឹងមានការខ្លះក៏គេដូរគ្នាទៅខាងប្រជាធិបតេយ្យហ្នឹងគេ ខ្លះក៏គេដូរខាងសាធារណរដ្ឋអញ្ចឹងទៅ ហាក់ដូចគេដូរបានណាគេដូរបានល្អហើយប្រជាពលរដ្ឋហាក់ដូចជាគេមើលទៅគេដូរបានបានល្អមែនទែនហើយចំពោះខ្មែរយើងហាក់ដូចក៏ដូរមិនបានណោះដូរអារបៀបដោយសារពលរដ្ឋយើងពលរដ្ឋយើងមិនដូចពលរដ្ឋគេប៉ុន្តែពលរដ្ឋយើងមិនដូចពលរដ្ឋគេពលរដ្ឋយើងប្រើក្តីស្រឡាញ់ប្រើការគប់ចិត្តជាជាងប្រើប្រាជ្ញាក្នុងការជ្រើសបើសិនបើគាត់ប្រើប្រាជ្ញាក្នុងការជ្រើសមានន័យថាគាត់វិភាគមើលតើវាចម្រើនដល់ជាតិឬអត់ចំហធំគឺត្រង់ថាតើ ចម្រើនដល់ជាតិឬអត់បើខ្មែរយើងអត់ចឹងឲ្យប្រើការគប់ចិត្តថាបើអញគប់ចិត្តខាងណាហើយពិបាកណាការគប់ចិត្តហ្នឹងតែទៅហើយគឺពិបាកដល់ផងអឺវាមានមូលហេតុច្រើនខ្ញុំណាមិនយើងថាមិនមិនបាច់និយាយរឿងនេះវាវែងឆ្ងាយទៅបើនិយាយទៅគ្រាន់តែចង់បញ្ជាក់ខាងដើមថាការសិក្សាពីប្រវត្តិសាស្ត្រដើម្បីដឹងថាហេតុអីបានខ្មែរយើងចេះតបែកគ្នាគេគេបំបែកយើងតាមវិធីណាអានោះរឿងអតីតកាលដែលត្រូវកោះអាកាយមិនមែនថារឿងអតីតកាលសិក្សាវាមិនបានទេបើយើងរមុខវាមិនឃើញទេ តបៅនឹងអត់ជាទេមែនយើងនិយាយធូធូថាំងរឿងកន្លងទៅហើយទៅរវល់ទៅអីនិយាយយ៉ាងបានអាងាប់មុនគេតារឿងខ្លះវាអត់តដោះស្រាយផលរបស់វាវាចេះតែព្រឹត្តទៅយ៉ាងឧទាហរណ៍ខ្មែរយើងចេះតែបែកគ្នាហើយរមុខមិនឃើញបែកគ្នារហូតវាមានមូលហេតុវាដែលបង្កប់ពីក្រោយមកអញ្ចឹងបើយើងមិនទៅសិក្សាពេលដិតទេអាផលអាក្រក់បច្ចុប្បន្នវាចេះតែហូរទៅអត់ឈប់អញ្ចឹង អូប៉ុន្តែសពថ្ងៃមិនដឹងថាខ្មែរយើងបែកគ្នាកម្រិតណាសូម្បីតែបង្កើតក្រុមបង្កើតអីជជែកគ្នាទីទួល3 4ម៉ាត់មិនទាន់មានអាមួយតួតកៅនឹងវាចេញមកធ្វើឲ្យកើតអរិភាពគ្នាភ្លាមនីតិរបស់វាចាំតែអញ្ចឹងហ្មងវាតាមមើលគ្រប់តកន្លែងវាតាមមើលអញ្ចឹងទៅចាំទៅញុះអញ្ចឹងបើថាឯងពណ៌ឯងអាចចូលពណ៌នឹងដែរបន្ទាប់ពីចូលពណ៌នឹងឲ្យជឿជាក់សុខថាជាពណ៌របស់ខ្លួនបន្ទាប់មកវាដឹកអាពីរក្បាលបីក្បាលពណ៌ផ្សេងគ្នានឹងឲ្យមកខំគ្នាហើយតែពួកនឹងឯង ហើយយើង តាមតាមពីក្រោយទេយើងតាមតែពីក្រោយហើយរបៀបតែអញ្ចឹងរបៀបតែអញ្ចឹងរមុខឃើញហឹមហើយសួរហេតុអីបានយើងអត់ចេះមើលដោយសារមូលដ្ឋាន នៅក្នុងការវិភាគវិតិចមើលងាយការសិក្សាធម៌ណាក្រៅទៅពីការសិក្សាមេរៀនរបស់ព្រះអត់ចេះមើលទេកន្លែងហ្នឹងវិនិច្ឆ័យទៅដឹងខ្លួននេះអឺខ្ញុំកណានិយាយប៉ុណ្ណឹងចាស់ក្រុងយើងចង់និយាយថានៅ ក្នុងរឿងរ៉ាវហ្នឹងវាពាក់ព័ន្ធនឹង ខ្ញុំកណាមិននិយាយរឿងវែងឆ្ងាយខ្លាចវាស៊ីពេលពាក់ព័ន្ធនឹងមនុស្សខ្លះហ្នឹងគាត់មានចំណេះវិជ្ជាដែរប៉ុន្តែសន្តានវាអាក្រក់ដល់ពេលយើងអាចចំណេះវិជ្ជាយកទៅប្រើទៅបានតែរឿងពឹសពុលដល់គេវាមិនបានទៅចម្រើនស្អីនៅក្នុងសម័យដិតកាលបរិសម្នាក់គាត់ចេះផ្ទាត់ក្រក់គ្រោះហ៎ផ្ទាត់ណាបើយើងគិតមើលទៅសិល្បៈហ្នឹងដូចគ្មានជាបានកាយផងគ្រាន់ផ្ទាត់ក្រក់គ្រោះប៉ុន្តែអាវិអាវិជាផ្ទាត់ក្រក់គ្រោះនឹងវាប្រកែផ្ទាត់ចំតណា ចំតនឹងដាក់តណាឲ្យឆ្លុះតនឹងណា នៅទៀតដល់ពេលគាត់ ចង់សាកលបងអាវិជារបស់គាត់គាត់មិនដឹងទៅសាកឯណាគាត់ថាបើផ្ទាត់ដាក់គោក្របីឆ្កែឆ្មាទៅកន្លែងលោកគេចាប់បងពូនវិន័យគាត់ផ្ទាត់ដាក់ណាណាគេទៅមើលណាមិនឃើញឃើញព្រះបច្ចេកពុទ្ធម្អង ដែលគ្មានម៉ែគ្មានឪគ្មានណាគេលវលហឹមឲ្យទៅសាកលបងទៅខ្ញុំគិតវាប៉ះពាល់ដល់លោកឯណាទៅផ្ទាត់ដាក់តិចលោកទៅលោកពោធ្លាយឈាមតិចសគុតបាត់ទៅហឹម ហើយពេលអ្នកស្រុកគេដឹងរឿងរ៉ាវគេវាយគាត់នឹងងាប់បាត់ទៅលោកនិយាយអំពីកំហុសនៃសិល្បៈណាចាត់ទុកថានឹងជាចំណេះដឹងដែរចង់និយាយក្នុងទីហ្នឹងពាក្យថាផ្ចិតតាំងផ្ចិតតាំងក្នុងទីហ្នឹងចង់និយាយថាគាត់ជុតចាត់គាត់ចាត់ទុកថាជាការចេះដឹងមួយដែរប៉ុន្តែការចេះដឹងដល់ពេលដល់ពេលវាកើតលើដៃមនុស្សអក្រក់វិញមនុស្សអក្រក់វាបង្អោនទៅជាអាវុធរបស់វាអញ្ចឹងហើយសួរថាបំផ្លាញណាណាគេណា បំផ្លាញណាគេដល់ពេលចេះដឹងអញ្ចឹងដល់ពេលមនុស្សខូចចេះដឹងបំផ្លាញណាគេមើលបំផ្លែទៅហាក់ដូចបំផ្លាញគេអញ្ចឹងឥឡូវបើយើងមើលទៅរុកណាផ្ទាត់ដាក់គេបំផ្លាញគេអានោះបើយើងអត់ចេះមើលយើងមើលថាអើវាមិនមែនផ្លាញខ្លួនឯងណាវាផ្ទាត់ដាក់គេនឹងផ្លាញគេប៉ុន្តែប៉ុន្តែក្រៅពីការផ្លាញគេ មានមានដល់ខ្លួនឯងអត់មានទី1នេះរឿងផ្លូវបាបផ្លូវចិត្តសម្រាប់ព្រះបច្ចេកពុទ្ធនឹងជាជាអនន្តរិយកម្ម ហើយដល់ពេលលទ្ធផលដែលត្រូវបានមកអំពីមនុស្សសជាតិហ្នឹងសង្គមគេគិតយ៉ាងម៉េចដែរគេវាយងាប់វិញបាត់ទៅអាហ្នឹងតាមច្បាប់សម័យមុនវាយទៅវាយមកអញ្ចឹងអាហ្នឹងសងជីវិតបើយើងមើលដោយរួមទៅថាតើអ្នកនឹងផ្លាញតែគេឬយ៉ាងម៉េចអាចចំណេះដឹងកើតលើមនុស្សខូចហើយសួរថាមនុស្សខូចនឹងបាក់សាយទៅវាផ្លាញតែគេឬផ្លាញខ្លួនឯងដែរផ្លាញគេផងផ្លាញខ្លួនឯងដែរណានេះឥឡូវលើករឿងបច្ចុប្បន្នឥឡូវនេះយើងនិយាយបានថារឿងសង្គមយើងយើងទៅនិយាយរឿងប្រហែលលានឆ្នាំឯណាមុននិយាយរឿងស្រុកយើងទៅព្រោះយើងកើតកូនខ្មែរ បញ្ហាកើតស្រុកយើងយើងរៀនរឿងស្រុកយើងទៅអារឿងអ្នករៀនសូត្រផ្នែកជោគជ័យខ្លះហ្នឹងដូចគាត់គិតថាខ្លួនឯងគ្រាន់បើណាគាត់ជាវិភាគមើលថាមនុស្សគ្រប់ថ្ងៃហ្នឹងម៉ែយើងជាចិត្តប្រើមនុស្សចេតនាណាឲ្យតណ្ណារងគ្រោះរងកម្មឲ្យតណ្ណាមានបញ្ហាអញ្ចឹងបើសិនយើងធ្វើទៅយំនិយាយធ្វើទៅឲ្យអាណិតអសូរបន្តិចខ្វះទេអ្នកជួយគាត់មើលឃើញបន្លោះបានលុយដល់ពេលយើងនាំគ្នាទៅភាសាគ្នារៀបគម្រោង រៀបកម្រងហ្នឹងដើម្បីឲ្យអ្នកដតេនគេជួយជាលុយកាក់ហើយគេដល់ពេលដល់ពេលរឿងហ្នឹងកើតឡើងបោកប្រាស់លុយគេបើសិនបើយើងជាមនុស្សល្អក្តៅក្រហាយចិត្តហ្នឹងมันអាចធ្វើកើតទេมันអាចចេញកំណត់យ៉ាងកើតទេខ្ញុំកណានិយាយសភាពផ្លូវចិត្តថាមនុស្សនឹងជាមនុស្សល្អឧទាហរណ៍ថាយើងនឹងវាតល់ច្រកមែនគឺថាវាមើលមិនឃើញជីវិតវាស្នាមើលមិនឃើញកំពុងតែរស់នៅសក់សោសាតបាក់បាក់អស់លេងហ្មងទ្របនឹងអស់លេងពីខ្លួនតល់ច្រក ភ័យខ្លាំងពេកដល់ទៅណាអើយមុខក្រាស់ក៏មុខក្រាស់ទៅសុំគេសុំឯងយ៉ាងហើយណាក៏វាជាអំពើសុចរិតដែរណាពួកខ្ញុំអត់មែនខ្ញុំសុកចិត្តខ្មាស់អៀនយ៉ាងម៉េចដែរសុកចិត្តឆ្លងកាត់ការខ្មាស់អៀនសុំលុយសុំកាក់គេដើម្បីដោះស្រាយបញ្ហាខ្មែរយើងទទួលយកឡើងនឹងបានបន្តិចខ្មែរយើងចំណែកទៀតបើសិនបើគាត់ដឹងរឿងនឹងប៉ិតហាងគ្នានឹងវាអញ្ចឹងមែនបើទោះបីថាកន្លងមករស់នៅចាយវាយស៊ីអីមិនសូវចេះគិតអីយ៉ាងក៏ដោយឥឡូវចាញ់កលចាញ់បោកគេអស់លុយឲ្យលេងពីខ្លួនប៉ុន្តែសភាព ពិតរបស់គ្នាគ្នាវាតល់ច្រកមែនអត់ដឹងរត់ទៅណាភ័យពេកសុំយកហ្មងអានឹងទៅដោយត្រង់កាត់កេកាត់ខ្មែរសុំយកហ្មងខ្មែរយើងទួលយកឡើងនឹងបានខ្មែរយើងមនុស្សចិត្តល្អអត់បានគិតថាំងគាត់ពីមុនគាត់មកពីមកពីអ្នកឯងនឹងរស់នៅនឹងមិនចេះសន្សំលុយកាក់អីចឹងខ្មែរយើងអត់មើលទោសទៅហ្នឹងឯណាអ្នកខ្លះចិត្តល្អអត់បានគិតដល់ប៉ុណ្ណឹងឯងគិតគិតខ្លីហ្មងខ្មែរយើងចិត្តគិតខ្លីថាគ្នាមិនមិនទៅបើធ្វើមិនទៅបើគ្នាតល់ច្រកយើងគិតថាមិនឲ្យជួយគ្នាបានទៅខ្មែរយើងចិត្តអញ្ចឹងណា ណាតែបានទៅវែងឆ្ងាយថាំងអ្នកឯងរស់នៅអត់ចេះមើលគេមើលឯងចាយវាខ្ជះខ្ជាយបង្អួតបង្អល់ឥឡូវមិនដែរអត់ទេយំអត់អត់ទេប៉ុន្តែខ្មែរយើងច្រើនគ្នាអត់អត់បានគិតចឹងគាត់ថាហើយហើយបិទចិត្តលើកលែងឲ្យអាជាស្រ័យចិត្តលើកលែងហើយមិនបាច់ទៅលើកអីគ្នាទៅធ្វើមិនបើគ្នាតល់ច្រកអីទុកថាជាមេរៀនឥឡូវជួយគ្នាបើទៅដោយត្រង់ចឹងខ្មែរយើងគឺងាប់ បាទដល់ពេលអត់មានដល់ដល់ពេលអត់ទៅដោយត្រង់យ៉ាងណាសិតតែមានរៀបពិធីរៀបកលហ្នឹងអាអាកំណត់របស់មនុស្សខូចហ្នឹងអាគ្រូឈួតមួយហ្នឹងវាគិតតែខ្លួនឯងក្រាន់បើហ្នឹងហើយអញញឹមកើតទៀតហើយញឹមសោចឧថាមោទនភាពណាអាកំណត់ឈួតឡប់របស់ខ្លួនហ្នឹងទៀតនិយាយថាហីក៏ទៅមនុស្សមនុស្សដល់វាវាអត់មានសារជាតិអៀនខ្មាស់អីអត់វាអញ្ចឹងមែនការចេះដឹងចេះដឹងតែរឿងកេងប្រមាញ់លើគេហ្នឹងមក ឥឡូវកំពុងតែប្រឈមនឹងប្រឈមទី1ប្រឈមរឿងអ្នកស្រុកររឿងប្រឈមនឹងកិត្តិយសគេឈ្មោះប្រឈមនឹងគេជេរស្ដីហើយអាចនឹងប្រឈមច្បាប់ទៀតផងមិនថានឹងយ៉ាងម៉េចទេមើលលទ្ធផលដូចច្រើនច្រើនផ្លូវតែមកណាមើលដូចគុណចាស់បានរៀបរាប់មិញព្រោះតើជាបាត់កិត្តិយសគេជេរគេស្ដីវាធ្ងន់ធ្ងរខ្ញុំកណាចង់ចង់លើករឿងតានឹងជាតួយ៉ាងបាច់ទៅលើករឿងអតីតកាលណាទេមើលឃើញរឿងចឹងទេប៉ុន្តែមើលអាភាពឆ្លាតរបស់មនុស្ស ពាក្យថាភាពឆ្លាតមិនមែនបញ្ជាក់ពីរឿងល្អទេក៏មិនបានបញ្ជាក់ពីរឿងអាក្រក់ដែរប៉ុន្តែវាជាសមត្ថភាពគូក្បាលដែលលឿនលះហាឬថាមានការផ្ទុកការចងចាំច្រើនការគិតនឹងមានកលិកលៈអីចឹងអាគេគិតមិនកើតឯងគិតកើតណាអាគេចិត្តរបស់គេគិតមិនទៅឯងគិតទៅរកប្រឡោះចាញ់ឃើញអារកប្រឡោះបានលុយឃើញណាឥឡូវឧទាហរណ៍បន្តែឧទាហរណ៍បើបើជាយើងវិញយើងតល់ច្រកអញ្ចឹងយើងគិតអីមិនចេញដូចថាមិនអីនេះ ដល់ពេលមនុស្សខូចវាគិតតែរឿងបានវាចេះរកបន្លំហើយទៅចំណេញតាមពិតគ្នារងរងគ្រោះទេទៀតក៏រងគ្រោះដោយសារ តែគ្នានៅជាពាក់បំណុលហើយគ្នាត្រូវវិធីដោះស្រាយដល់ពេលគេនិយាយថាដូចជាតំណងចឹងទៅក៏ជឿតាមចឹងទៅបង្ហាញអំពីកលល្បិចហ្នឹងក៏ចេញមកទាំងស្រុងតែម្ដងទៅវាអត់មានស្គាល់អំពីល្បិចខាងក្នុងឯណាទៀតខ្ញុំកណាអត់និយាយការពារទេព្រោះហេតុអីបើយើងជាជាតិជាមនុស្សល្អក៏ត្រូវតែ ពេលដែលគេផ្ដាល់យោបល់ហ្នឹងក៏ចេះអៀនខ្មាស់តិចដែរអាហ្នឹងមកពីយើងនោះវាវារបៀបដូចថាសារជាតិស្តៀងគ្នាហឹមឥឡូវបើគេផ្ដាល់យោបល់ហ្នឹងដឹងថាវាមិនត្រូវបោកប្រាស់មនោចេតនារបស់មនុស្សហេតុអីត្រូវទទួលយកវាអាចរងសម្ពាធទៀតរងសម្ពាធដូចទីហោថាគ្នាជាពាក់បំណុលគ្នាត្រូវទៅដោះស្រាយហើយទី1ទី2ទៀតត្រូវតែវាអាចតំណងដែរអាចធ្វើបានលទ្ធផលល្អក៏សម្រេចចិត្តធ្វើទៅ ហ្នឹងហើយខ្ញុំកណាចង់ខ្ញុំកណាមិនការពារទេដោយសារអីដោយសារតែអាភាពលមោបរបស់ខ្លួនហ្នឹងទោះបីថាយើងវាតល់ច្រកប៉ុនយ៉ាងណាក៏ដោយជាជាមនុស្សល្អគឺមិនអាចយកប្រៀបគេបានទេការតល់ច្រករបស់យើងមិនអាចយកជាមូលហេតុដែលត្រូវយកប្រៀបគេបានទេហើយយកព្រាមយកព្រាបនរណាយកព្រាបមនុស្សដែលគេគ្រប់គ្រងយើងទៀតណាមិនទៅរួចមនុស្សល្អធ្វើមិនធ្វើទៅរួចបើសិនបើយើងរកប្រឡោះចាញ់វាចេះចាញ់បានមិនគួរណាទៅយកព្រាបអ្នកដតីបោកប្រាស់មនុស្សចេតនាគេអញ្ចឹង អានោះដោយសារយើងនឹងវាយ៉ាប់ដែរខ្ញុំកណាគ្រាន់តែចង់ច្បាច់រឿងនោះមិនតិចមកនិយាយថាអាភាពឆ្លាតឆ្លៀតដែលកើតចេញពីការរៀនសូត្រការយកក្បាលទៅគិតច្រើនមើលសភើច្រើនទៅអានវិធីជោគជ័យច្រើននៅហ្នឹងវាមិនបានបញ្ជាក់ថានៅហ្នឹងជាមនុស្សល្អទេបើសន្តានពីក្នុងវាអាក្រក់គេនឹងគេវាយកទៅប្រើមើលទៅហាក់បីដូចថាផ្លាញគេយកចំណេញពីគេហាក់ដូចផ្លាញគេប៉ុន្តែប៉ុន្តែមើលជ្រៅជាងនឹងតែមើលផ្លាញគេមិនផ្លាញខ្លួនឯងឥឡូវនេះខ្លួនឯង ចាបើយើងមើលតាម plate ណាមើលតាម plate វិធីសាស្ត្រយកលុយពីគេបានដើមផ្លាញគេប៉ុន្តែមើលមើលហួសនឹងមើលកុំតាន់មើលប៉ុណ្ណាមើលហួសនឹងមើលមិនដែរឥឡូវផ្លាញខ្លួនឯងម្ដងណាចឹងបានជាលោកនិយាយថាចំណេះដឹងជាដើមណាសិល្បៈមិនមែនអាពាក្យថាជាដើមនោះដែលនៅក្នុងគេថាដែលយើងចែកគ្នាអាពាក្យថាជាដើមនោះចង់និយាយថាវាមិនពាក់ព័ន្ធទៅរឿងចំណេះដឹងវាពាក់ព័ន្ធនឹងកិត្តិយសគេឈ្មោះពាក់ព័ន្ធនឹងទ្រព្យពាក់ព័ន្ធនឹងបរិវារ អាស្អីដែលវាសំពេញសំពងមកពីក្រៅទាំងអស់ហ្នឹងបើវាកើតឡើងលើមនុស្សខូចវាមិនបាន ទៅចម្រើនអីទេវាបំផ្លាញតែនឹងឯងប៉ុន្តែមើលអ្នកខ្លះប្រើកិត្តិយសគេឈ្មោះរបស់ខ្លួនប្រើក្នុងរឿងអាក្រក់អាងថាគេស្គាល់អាងថាគេគ្រប់គ្រងច្រើនយកអាយកអាការគ្រប់គ្រងរបស់អ្នកដទៃនាំគេទៅក្នុងរឿងឈួតរឿងអីចឹងទៅឲ្យតែគេចូលចិត្តមើលខ្លួនច្រើនអីចឹងណាអាភាពល្បីរបស់ខ្លួនហ្នឹងយក យកយកទៅប្រើក្នុងនែមខ្លាញ់ខ្លួនឯង បំផ្លាញឬមិនបំផ្លាញប៉ុន្តែខ្ញុំកណាលើកឧទាហរណ៍អូតថា យើងជាមនុស្សគេជួយចិត្តតាមដានមើលច្រើនដល់ពេលយើងយកអាភិបល្បីល្បាញរបស់យើងនឹងវានៅក្នុងពាក្យថាផ្ចិតតាំងនឹងដែរណាទៅនាំអ្នកតាមដានយើងនឹងទៅវក់វីទៅក្នុងរឿងអត់បានការដល់ពេលអញ្ចឹងសួរថាផ្លាញមើលមិនផ្លែដូចផ្លាញគេប៉ុន្តែមើលឲ្យជ្រៅជាងនឹងផ្លាញខ្លួនឯងផងព្រោះហេតុអីផ្លូវចិត្តរបស់ខ្លួនវាបាបប្រកម្មដល់ពេល ឧទាហរណ៍យើងមើលក្នុងសង្គមប្រសិនបើប្រទេសយើងយុវជនក្មេងៗដែលយើងនាំទៅតំបងតំបងទៅក្នុងផ្លូវខុសប្រទេសនឹងវិនិច្ឆ័យយើងក៏វិនិច្ឆ័យដែរប្រទេសយើងជាប្រទេសដែលដែលយ៉ាប់ទៅយ៉ាប់ទៅសួរថានៅនឹងរួចខ្លួនទេរួចពីរួចពីក្តីទុកក្នុងប្រទេសនឹងទេអត់ទេចាខ្ញុំកណាឧបមាថានៅក្នុងផ្ទះមួយមនុស្សខូចនឹងវាចេះខ្សឹបអ្នកដតីថាអើយគេទៅរកស៊ីក៏ដោយយើងដល់ម៉ោងរកស៊ីគេងើបទៅរកស៊ីមនុស្សត្រង់ណា ដល់ពេលយើងវាចេះល្បាញវាថាដល់ម៉ោងដល់ម៉ោងងើបទៅរកស៊ីអញធ្វើដេកលក់អញធ្វើជាឈើអូខ្ញុំងានកើតទេថ្ងៃហ្នឹងគ្រុនខ្ញុំងើបមិនរួចទេឧទាហរណ៍គេគិតថាគេឆ្លាតណាណាដល់ពេលយើងគេទៅធ្វើការអស់ឯងក៏ចេះតែនៅផ្ទះចឹងទៅបើមើលទៅហាក់បីដូចថាបំផ្លាញគេហាក់ដូចជាចំណេញប៉ុន្តែបើសួរថាដល់ពេលដល់ពេលយើងធ្វើយ៉ាងទៅយើងនៅក្នុងផ្ទះនឹងដែរបើផ្ទះនឹងវាមានបញ្ហាវាក្រវាក្រីវាជួបវិបត្តិអីទៅយើងរួចខ្លួនទេ អត់ផងអាកំណត់យកប្រៀបក្នុងផ្ទះហ្នឹងណាអាកំណត់ដែលចេះទៅយកប្រៀបក្នុងផ្ទះជាមួយគ្នាបើផ្ទះនឹងមានបញ្ហាសូតែឯងរួចខ្លួនដែរអត់ទេមានពេលខ្លះយើងយកយុះយើងយកបរិវារយើងយកភាពឆ្លាតយើងយកភាពល្បីយើងយកចំណេះយើងយកកលរបស់យើងហ្នឹងទៅអូសទាញមហាជនមើលមើលមកផ្លែហាក់បីដូចថាចំណេញទៅលើស្អីទៅលើមហាជនហ្នឹងប៉ុន្តែមើលដោយរួម ទៅដល់ពេលប្រទេសយើងយ៉ាប់ទៅអាហ្នឹងឯងវានេះដែរអត់ដូចខ្លួនទេប្រឈមគុកផងប្រឈមប្រឈមនឹងបាបកម្មផង ប្រឈមគេស្អប់ខ្ពើមផងសត្វតាមផ្លាយខ្លួនឯងនិយាយសួរស្ដាប់ថាអ្វីអ្វីគ្រប់យ៉ាងដែលចិត្តទុកថាពិសេសសម្រាប់មនុស្សណាបើវាកើតឡើងលើមនុស្សខូចមិនលើបុគ្គលពីលអាទាំងអស់នោះវាផ្លាញតែនោះឯងមិនបានជាប្រយោជន៍ទេនៅក្នុងពុទ្ធសាសនាលោកនិយាយដល់ប៉ុណ្ណេះផងថាប្រសិនបើបើជាគ្រូណាឃើញថាសិស្សរបស់ខ្លួនមានសន្តានមិនល្អទេកែប្រែនិស័យរបស់សិស្សបានទេមិនគួរបរិញ្ញាចំណេះទេមិនគួរឲ្យការចេះដឹងឲ្យទៅឲ្យល្ងងវិញប៉ុន្តែមើលមនុស្សល្ងងវាទៅធ្វើអីបានមនុស្សល្ងង ចិត្តអាក្រក់ប៉ុន្តែចិត្តអាក្រក់ប៉ុន្តែល្ងងទៅធ្វើឲ្យកើតទេយល់ហឹមឧទាហរណ៍អ្នកស្រែចិត្តអាក្រក់តានឹងខោខើអាត្មានិយមដេរឆានប៉ុន្តែគាត់ល្ងងគាត់ទៅធ្វើឲ្យកើតតែបើយើងទៅបង្រៀនមនុស្សខូចយើងបង្រៀនមនុស្សអាក្រក់នឹងឲ្យវាចេះដឹងច្រើនទៅវាទៅធ្វើអីនៅក្នុងពុទ្ធសាសនាមនុស្សអាក្រក់ណាបើយើងកែមិនបានទេបើយើងកែនៃផ្សែងសេះមិនបានទេមិនបាច់បរៀនចំណេះដឹងឲ្យវាទេមិនបាច់ផ្ដល់ចំណេះដឹងឲ្យវាទេ បើយើងបដូរនិស័យវាមិនបាន ទេមិនបាច់មិនបាច់ផ្ដោតចំណេះដឹងដល់វាទេតើវាល្ងងទៅឧទាហរណ៍ឧទាហរណ៍ដូចជាសម័យព្រះ មានអង្គណាដូចជាទេវតតទេវតតជាដើមដែលបានរៀននៅ រិទ្ធរបស់ពុទ្ធជនហ្នឹងវាអាចទៅនាំអចិត្តសតរាជហ្នឹងទៅ ប្រព្រឹត្តអំពើបាប ផ្សេងផ្សេងរហូតដល់អាចសម្លាប់ព្រះបិតារបស់ខ្លួនឯងដើម្បីឡើងសរាជទៀតហើយទេវតតហ្នឹងគឺមានបំណងដើម្បីសម្លាប់ព្រះដើម្បីឡើងធ្វើជាជាខ្លួនឯងទៅជាព្រះណាអាហ្នឹងដូចជាចំណេះវិជ្ជាមួយដែរគុំចាស់ដែលដែលទេវតតមាននៅរិទ្ធជាប្រតិជនណាទៀតអើបើយើងយករឿងទៅហ្នឹងមកនិយាយក៏បានដែរណាធម្មតាឈានចិត្តដែលពួកគេចម្រើនហ្នឹងគេចម្រើនដើម្បីញោមញី អាការបុករុកកិលេសផ្ទាល់ខ្លួនផ្លូវចិត្តពីក្នុងមកទេប៉ុន្តែពេលទេវទត្តគាត់ទៅជរៀនឈាននឹងបានសន្តានចិត្តរបស់គាត់ក្រងគាត់បានឈាននឹងគាត់យកទៅបង្អួតស្ដាច់ដែលមិនទាន់ឡើងសៅរាជណាអាជាសតោពុមាហ្នឹងគាត់ទៅតាក់ទាញគាត់យកប្រើក្នុងផ្លូវអាក្រក់មានរិទ្ធមានអំណាចយកទៅតាក់ទាញកតយោគេឈ្មោះបានពីអាជាសតោកុមារទីបំផុតក៏បានបាក់បានពួកគាត់បំបីវិខុសងហឹមចង់និយាយទ្រុកដាប់ថាអ្វីក៏ដោយ ដែលចាត់ទុកថាជាភាពពិសេសរបស់មនុស្សប្រសិនបើវាកើតលើដៃមនុស្សអាក្រក់មានតែរឿងវិនិច្ឆ័យទេអញ្ចឹងបើបើបើសិនតែយើងជាគ្រូក្នុងនាមថាយើងជាអ្នកបង្រៀនគេបើយើងកែនិស័យសិស្សមិនបានទេមិនបាច់ផ្ដល់ចំណេះដឹងដល់វាទេបើយើងនិយាយអញ្ចឹងចង់និយាយថាមិនចង់និយាយថាតួនាទីរបស់គ្រូធំបំផុតគឺការកែប្រែនិស័យរបស់សិស្សយើងមិនអាចបង្រៀនតែបច្ចេកទេសបង្រៀនតែវិធីបង្រៀនតែក្បួនដល់វាបានទេនីតិរបស់គ្រូគឺថាត្រូវវឹកហាត់សន្តានរបស់នៅនឹង កែប្រែចិត្តសន្តានរបស់នៅនឹង បើរកឃើញតែខ្លួនឯងកែមិនបានទេមិនត្រូវផ្ដោតចំណេះដឹងឲ្យទៅឲ្យលងងចាអញ្ចឹងអញ្ចឹងបានន័យថាបើចូលទៅអកតេទៀតឧទាហរណ៍ថាគ្រូស្រឡាញ់សិស្សមិនមិនកើតអញ្ចឹងទៅមិនអោយរៀនអញ្ចឹងទៅដូចជាប្រកាន់វិញទៅជាអកតេធមវិញទៀតណាខ្ញុំកណាមិនគិតថាជារឿងអកតេទេខ្មែរយើងឲ្យតម្លៃអកតេមិនត្រូវអូថរបើគ្រូមួយទទួលគេជាសិស្សបើសិនបើសិស្សនឹងមិនល្អទេធម្មតាទេ គ្រូមិនជ្រះថ្លាវាជារឿងធម្មតាយ៉ាងឯង ការដែលមិនបូជាមិនគ្រប់ត្របុគ្គលដែលមិនគួរបូជាជារឿងត្រឹមត្រូវមិនមែនជារឿងអកតេឥឡូវខ្ញុំកណាលើឧទាហរណ៍ថា នៅក្នុងថ្នាក់មួយសិស្ស2នាក់សិស្សមួយនឹងគេរៀនយកចិត្តទុកដាក់គេគោរពគ្រូគេស្រឡាញ់គ្រូមនុស្សមានគុណធម៌ចេះជឿឆ្អាលចេះជួយជួយ ជ្រោមជ្រែងអ្នកដតីជាធម្មតាវាត្រូវតែស្រោបទាញក្តីស្រឡាញ់ពីគ្រូហើយអឺដល់ពេលយើងរៀនមិនចូលសាលា ខូចខូចខល ខលទុកគ្រូដូចសត្រូវហើយសួរថាតើចង់បានអីពីគ្រូបើឯងចឹងហ្នឹង តើគួរបានបន្ទុកពីគ្រូដែរឥឡូវយើងគិតមើលទំបីតើការដាក់បន្ទុកដល់គេដាក់ដាក់បន្ទុកទៅអ្នករៀនតាយើងមិនស្រែកថាអាយុដូចធនណាខ្ញុំជាសិស្សដែរមិនឲ្យបន្ទុកខ្ញុំផងថាឯងវាអត់បានបំពេញអ្វីដែលគួរដល់បន្ទុកមិនក៏ទៅជារឿងអយុត្តិធម៌កើតខ្ញុំកណាអ្នកខ្លះអត់យល់អ្នកខ្លះនិយាយពីរឿងលំអៀងអត់អត់ចេះនិយាយដូចថាបើបើសិនជាគេត្រូវជាស្អីខ្លួនត្រូវតែរែកទៅស្មើអញ្ចឹងលេងបែងចែកខុសត្រូវអញ្ចឹងមែនទេកណាមិនមែនអញ្ចឹងទេ ការឲ្យការឲ្យការបូជាការឲ្យការតបស្នងនឹងគឺឲ្យទៅតាមតម្លៃទៅតាមគុណសម្បត្តិរបស់គេមិនមែនជារឿងអកតេអីទេហឹមពីព្រោះវាអត់មានគុណធម៌សម្រាប់ឲ្យឲ្យតម្លៃណាវាអត់ស័ក្តិសមមែនទេវាវាអត់មានភាពស័ក្តិសមគណាឯងគិតរឿងចង់បានស្មើប៉ុន្តែខ្លួនឯងស័ក្តិសមការបានអត់ សិស្សខ្លះហ្នឹងស្រ័យស្រ័យថាគ្រូរបស់ខ្លួនហ្នឹងអកតេអកតេមិនយកចិត្តទុកដាក់មិនមិនមិនគាំពៀមិនអឺលើកកំកើងខ្លួនប៉ុន្តែសួរមើលការប្រព្រឹត្តរបស់ខ្លួនមើលតើសមគួរដល់ការបានការតបស្នងពីគ្រូនេះអត់ផងមិនក៏ទៅជាលំអៀងកើតអត់មែនជាការលំអៀងទេការឲ្យតម្លៃតាមការបូជាតាមតម្លៃរបស់មនុស្សវាជារឿងត្រឹមត្រូវតាពុទ្ធយើងបង្រៀនយ៉ាងតា មិនថាឥឡូវដូចយើងក្នុងនាមយើងជាខ្មែរយើងមិនត្រូវឆ្លោះគ្នាទេថាទេអ្នកឯងទៅច្បាច់កកគេមកឲ្យគេរករឿងមិនអេថាក្នុងនាមជាខ្មែរមិនក្រុមអៀងមិនមករករឿងខ្ញុំថាទេអ្នកឯងមើលមើលអ្នកឯងធ្វើស្អីគេចង់ឲ្យយកតាពាក្យក្នុងនាមជាខ្មែរហ្នឹងចង់ឲ្យស្មើគ្នាមិនបើឯងរករឿងគេឯងអាក្រក់នេះមិនក៏ទៅជារឿងលំអៀងកើតមិនមែនជារឿងលំអៀងទេ វាជារឿងត្រូវធ្វើចឹងគណៈ អញ្ចឹងនៅក្នុងកថាបន្ទាប់ពីវគ្គទី2យ៉ាងថាចំណេះដឹងជាដើមនោះចូលទៅរំលែកកុសល និងបញ្ញារបស់របស់រូបកេតនោះឯងក្នុងឃ្លា ទី2នេះហាក់ដូចដូចគ្នាទៀតទេទៀមចាស់អឺអញ្ចឹងមែនទេខ្ញុំកណាចង់និយាយថានៅក្នុងឃ្លានេះគឺចង់និយាយថាធម្មតាទេកាលណាមនុស្សអាក្រក់មានចិត្តសន្តានមិនល្អហើយអ្វីដែលចេះដឹងហ្នឹងអ្នកហ្នឹងយកទៅប្រើដោយអំណាចចិត្តបាបឯង អញ្ចឹងសួរថាការប្រើប្រាស់ចំណេះដឹងខ្លួនដោយអំណាចចិត្តបាបវាជាការរំលាយកុសលទេរំលាយកុសលនិងអកុសលវាប្រឆាំងគ្នាបើថាមានកងឹតអត់មានពលឺបើមានពលឺអត់មានកងឹតទេផ្ទុយគ្នារហូតពីហ្នឹងឥឡូវយើងមើលពីកំណត់អាក្រក់របស់គ្រូហ្នឹងតើការគិតដើម្បីគេចំណេញពីការ បានដល់គេអញ្ចឹងវាវាជាវាជាតួលមោបទេវាជាតួបាបទេវាជាបាបកម្មប៉ុន្តែគាត់គាត់អគាត់គាត់ថាគាត់រកឆ្លាតអញ្ចឹងអញអ្នកជោគជ័យអញយ៉ាងឯងអ្នកជោគជ័យគឺថា ដើរទៅក្នុងផ្លូវដែលគេគ្រប់គ្នាមិនហ៊ានដើរហ្នឹងអ្នកជោគជ័យអ្នកឆ្លាតថាសម្រុកទៅក្នុងផ្លូវណាដែលគេស្ដោះទឹកមាត់ដាក់ណាគេមិនទៅអូយផ្លូវនោះស្អុយណាស់អញទៅទេ វាវាដើរម្នាក់ឯងហើយវាថាវាក្រាន់បើផងមោទនភាពរឿងឈួតហ្នឹងទៅឥឡូវប៉ុន្តែសម័យមើលឧទាហរណ៍ថាបើខ្មែរយើងរៀនសូត្រពីគ្រូនឹងឲ្យកាន់យកកំណត់នឹងគ្រប់គ្នាណាម្នាក់ម្នាក់សិតមានល្បិចកលដាក់គ្នាយកចំណេញគ្នារឿងខ្លួនប្រទេសយើងរស់ស្រួលទេ កណាក៏យកចំណេញពីផនតេផនតេក៏ចាក់ល្បិចយកចំណេញពីកណាបោកទៅបោកមកមិនដែរណាទេថាមកបើថាមានមកប្រទេសអ្នកក្បាលឆ្លាតក្នុងការបោកគេមានពី3អ្នកមានសឹកអីមើលទៅវាយកប្រៀបគេអញ្ចឹងបើគេរៀនពីឯងឯងគ្រប់គ្រងកំណត់នឹងអូតថាមកប្រទេសគេរៀនយ៉ាងដែរគេក៏ចេះយ៉ាងដែរមិនទៅរស់ស្រួលទេទាំងអស់គ្នាក្រែងឯងគប់ចិត្តអញ្ចឹងមិនមិនមិនបង្រៀនគេពេញទឹកពេញដីអូថាកូនឯងប្រពន្ធឯងចៅឯងក្មួយឯងចេះយ៉ាងដែរហើយយកប្រៀបឯងដែរ មិនដែរឯងឯងឯងអវាទៀតអត់ឯងមោទនភាពណាអាកំណត់ឈួតនឹងឯងទៀតអត់តែឯងបង្កើតកំណត់នឹងឯងយកប្រៀបគេឯងអថាខ្លួនឯងក្រំបើចេះយកប្រៀបគេបានចុះបើមកប្រទេសគេអញ្ចឹងដែរមិនដែរឯងអទេ គេយកប្រៀបឯងដែរទៅមើលទៅមើលអញ្ចឹងឯងរស់ស្រួលទេឯងពេញចិត្តទេឯងគ្រប់ត្រូលទេអាហ្នឹងដូចជាឃើញប្រហែលខែមុនមួយឆ្នាំប្រហែលខែមុនឃើញ អ្នកបង្រៀនហ្នឹង ភាពជោគជ័យហ្នឹងគេរហូតដល់គេដាក់អាបំបែងចានឬបំបែងកែវដើម្បីឲ្យហ៊ានដើរពីលើលត់រំលងភ្លើងអាហ្នឹងគេថាភាពជោគជ័យតតហ៊ានអញ្ចឹងតតបីធ្វើអំពើអ្វីមួយដែលធ្វើឲ្យមានការគ្រោះថ្នាក់ហ្នឹងក៏អាចហ៊ានពុះពៀឆ្លងកាត់ដែរអាហ្នឹងវាជាលក្ខណៈរបៀបបង្រៀនមនុស្សយ៉ាងម៉េចដែរទាំងត្រង់យ៉ាងម៉េចហ្នឹងដូចជាដូចគ្រូមុនហ្នឹងដែរអត់ទេអត់ទេប៉ុន្តែមិនត្រូវយករឿងវគ្គពន់ទេខ្ញុំកណា សម្រាប់ផ្នែកខ្ញុំណាក៏គិតថាវាវាជាវិធីបែបលងងខ្លៅប៉ុន្តែមិនរាប់ថាអាក្រក់អីទេដោយសារដោយសារអ្នកខ្លះគេគេបង្រៀនឲ្យមនុស្សមានចិត្តសឿងថាស្អីក៏ស៊ូស្អីក៏ស៊ូណាបង្រៀនថាស្អីក៏លែងខ្លាចដល់ពេលយកយកមនុស្សទៅវឹកហាត់ថាបើទោះមានដុំថ្មមានអំបែងមានភ្លើងក៏ចិត្តរបស់អញចិត្តសឿងត្រូវតែដើរទៅដែរអញ្ចឹងការរកស៊ីរបស់ថ្មអញតទៅឧបសគ្គអីក៏ដោយគឺមិនខ្លាចទេមកត្រឹមអំបែងអំបែងកែវអញហ៊ានដើរកាត់ផងឧបសគ្គប៉ុណ្ណាញខ្លាចអីគេគេយល់ថាវាជាវិធីធ្វើឲ្យចិត្តមនុស្សរឹងមាំ សម្រាប់ខ្ញុំកណាគិតថាមនុស្សអាចរឹងមាំតាមវិធីបែបអញ្ចឹងទេប៉ុន្តែมันបានมันបាននិយាយថាជាវិធីរបស់មនុស្សខុសអីទេខ្ញុំកណាអត់និយាយអញ្ចឹងទេកណាតែអាការរៀបកំណត់ដើម្បីយកប្រៀបគេនេះដូចដូចចេះវិភាគមើលណាខ្មែរយើងចេះប្រើមនុស្សចេតនាណាឲ្យតែណារងគ្រោះគឺបោកបានហើយយំសោកស្អីស្អីស្អីអញ្ចឹងទៅទៅរៀបអាកម្រងដើម្បីបានលុយគឺវាជាកំណត់អាក្រក់ខ្លាំងណាហឹមចេះឆ្លៀតឱកាសធ្វើអញ្ចឹងកើត ប៉ុន្តែប៉ុន្តែស្ទង់ទៅលើផ្លូវចិត្តមកអាក្រក់ប៉ុណ្ណាទៅដែលគេស្រឡាញ់រាប់អានយើងដែលគេគ្រប់ត្រូលយើងអូតូចាត់ទុកយើងជា idol អីចឹងចុះស្រាប់តែ idol រៀបចំតើតើ fan មកអញល្ងងយ៉ាងម៉េចនោះឆក់យកឱកាសបានលុយបានកាក់ពីពួកវាយ៉ាងម៉េចនោះហើយលេងអាវិធីតាមរយៈបោកមរងចេតនាទៀតម្នាក់ម្នាក់នោះគេខំអាណិតអូយបងអើយមិនគួរណាយ៉ាងទេខ្ញុំអសូរណាអីហិចលុយហិចកាក់ឲ្យអ្នកខ្លះចារត់ម៉ូតូដប់ ហើយពួកគេឲ្យដោយចិត្តបែបហ្នឹងឲ្យដោយដោយការណិតឲ្យដោយការស្រឡាញ់ឲ្យដោយការរាប់អានអញ្ចឹងហើយសពតែយើងរៀបគម្រោងមកពីចម្ងាយនេះអានេះបោកប្រាស់ទាំងប្រទេសណាហើយអាអញ្ចឹងអាអ្នកផ្ដាល់យោបល់ឲ្យវាធ្វើទៅកើតវាជាមនុស្សបែបមិនហ្នឹងហើយវាគិតថាវាមានមោទនភាពអញចេះអញក្រាន់បើអញគ្រូអញអញរៀនអញអានសភើមកអស់ច្រើនបានអញចេះប៉ុណ្ណឹងមិនធម្មតាចេះតែបំផ្លាញខ្លួនឯងហ្នឹងឥឡូវមើលទៅមើលកិត្តិយសទៅមិនដែរ គេហៅអាឆ្កែឆ្មាពេញទឹកពេញដីមិនដែរលទ្ធផលនៃចំណេះដឹងរបស់ខ្លួននោះហើយមានមានកុសលកើតឡើងក្នុងចិត្តទេធ្វើអញ្ចឹងហើយដល់ពេលអាដល់ពេលអាចំណេះវិជ្ជាដែលមនុស្សខូចយកទៅប្រើអញ្ចឹងនៅក្នុងគាថាគេនិយាយថាវាបំផ្លាញបញ្ញាផងអុកកាំងសាំងមុទ្ធមស្សវិបាតយ៉ាងចង់និយាយបំផ្លាញមិនមែនបំផ្លាញតែកុសលទេបំផ្លាញទាំងបញ្ញាផងហេតុអីបានអញ្ចឹងព្រោះព្រោះព្រោះចំណេះដឹង ភាពឆ្លាតវាមិនមែនជាបញ្ញាទេ បញ្ញាគឺជា សភាពផ្លូវចិត្តដែលអាចសភាពផ្លូវចិត្តដែលវាអាចញែកកុសលអកុសលដាច់ពីគ្នាបានបែងចែកល្អក្រក់ខុសត្រូវគុណធម៌ផ្នែកខាងមិនល្អអញ្ចឹងក៏ក៏ចាត់ទោសថាជាបញ្ញាដែរទេណាវាជាភាសាថាបញ្ញាអាចថាអ្នកស្រុកយើងឲ្យប៉ុន្តែក្នុងពុទ្ធសាសនាលោកមិនមែនហៅថាបញ្ញាទេហឹមគេថាល្បិចកិច្ចកលចេះយកចំណេញគេចឹងចេះស្ទង់មើលទៅដោះស្រាយមិនជាពាក់លុយគេចឹងធ្វើមិនបានចំណេញពីគេដោះស្រាយលឿនវាមិនមែនជាបញ្ញាទេគេហៅថាសភាព សភាពដោះដាលផ្លូវចិត្តដោយអំណាចការត្រេះរិះវាតកៈនឹងវាជាលក្ខណៈនៃភាពឆ្លាតហើយយ៉ាងចោះប៉ុន្តែមិនមែនជាបញ្ញាទេពូបញ្ញាវាជាចេតសិកផ្នែកកុសលសភាពបញ្ញាវាជាចេតសិកផ្នែកកុសល វាជាបុណ្យទេឧទាហរណ៍ថាដូចយើងចេះញែកយើងមើលទៅដឹងខុសដឹងត្រូវដឹងថានេះបំពេញនេះអ្នកខូចហើយយើងយើងយើងអាចអឺវេកមុខឋានណាល្អអាក្រក់បានណាអាហ្នឹងបានជាសភាពបញ្ញា បញ្ញាបញ្ញាហ្នឹងមាននីតិអាកាត់អាហ្នឹងបានន័យថាភាពវៃឆ្លាតក្នុងការគិតផ្នែកខាងមិនល្អទៀតណាឧទាហរណ៍ដូចជាគាត់នឹងឧទាហរណ៍ថាគាត់ជាពាណិជ្ជករអញ្ចឹងគាត់ប្រកែអាល្បិចក្នុងការលក់របស់គាត់ហ្នឹងគាត់ចំណេញរហូតឧទាហរណ៍ថាគាត់លក់ផ្ទៃជីងអញ្ចឹងទៅគាត់មាន វិធីនិយាយបោកគេហ្នឹងដើម្បីឲ្យបានប្រាក់ចំណេញច្រើនអាហ្នឹងគឺជាវិធីឆ្លាតរបស់គេដែរជាបញ្ញារបស់គេដែរទេណា វាមិនហៅថាបញ្ញាទេព្រោះយើងកំពុងតែញែកដាច់យើងនិយាយពីពុទ្ធសាសនាយើងការពារខ្លឹមសាររបស់វាបញ្ញាវាផ្នែកល្អតែម្យ៉ាង ទេបញ្ញាបញ្ញាជាចេតសិកផ្នែកកុសល បញ្ញា ជាអន្ត្រីមួយមួយផ្នែកនាំឲ្យមាន ការត្រាស់ដឹងបញ្ញានឹងគឺជាបពុនៃកុសលធម៌ទេដល់ពេលយើងយើងមានគំនិតលៃលោកដើម្បីបានស្អីមកហ្នឹងអាហ្នឹងវាមិនមែនជាបញ្ញាទេវាជាភាពឆ្លាត តែនៅក្នុងសង្គមគេទទួលស្គាល់ថាយ៉ាងជាបញ្ញាទៅវិញហឹមគាត់តែកឲ្យតម្លៃខុសយ៉ាងឯងបានជាគាំពៀមនុស្សវាខុសដែរណាលែងចេះបែកចែកល្អអាក្រក់ពួកមនុស្សយើងតែលើថាអ្នកណាមានបញ្ញា ថានៅក្នុងឡោប៉ុន្តែមិនមែនពីបញ្ញាទេរៀនសូត្រដល់ណាក៏ដោយអត់ពាក់ព័ន្ធនឹងបញ្ញាទេឯងរៀនគំនិតដល់ណាក៏ដោយរករោគភពផ្កាយតារាណាក៏ដោយ ប៉ុន្តែសន្តានអាក្រក់របស់អ្នកឯងនឹងមានអ្នកឯងនឹងជាមនុស្សជួចចិត្តតែកេងប្របាញ់កេងចំណេញលើគេមិនចេះខ្មាស់អៀននឹងរឿងមិនត្រឹមត្រូវមិនមែនជាបញ្ហាទេអ្នកឯងមិនធ្លាប់មានបញ្ហាក្នុងខ្លួនទេអានឹងជាតួអីជាតួឆ្លាតណាជាតួឆ្លាតវាកើតចេញអំពីវិតកៈវិចារៈវាកើតចេញអំពីអធិមោកវាកើតចេញអំពី ការវឹកហាត់ខួរក្បាលឲ្យឲ្យឲ្យវាដើរលឿនលះណាតែវាមិនមែនជាបញ្ហាទេ គេហៅថាអ្នកមានវិតកៈអ្នកមានវិតកៈចរិតប្រកែត្រេះរិះលះលឺតែមិនមានបញ្ញាទេកណាចុះបន្តែគិតមើលអាគេគិតអាគេគិតមិនចេញឯងចេះគិតរលួយ ឃើញមើលអាគេកំពុងបំបាក់ត្រគ្រប់គ្នាជាតិជាមនុស្សល្អគិតមិនចេញមែនទេទៅរកទៅរកលុយកាក់មែនចិត្តលើគេយើងគិតមិនចេញទេបើមនុស្សខូចវាខ្វល់អីវាវាគិតរកបន្លោះចេញទៅបានហើយវាទៅសារថានោះវាជារឿងក្រាន់បើផងហឹម ខ្លាំងមែនខ្ញុំបានខ្ញុំកណាបានខ្ញុំកណានិយាយញុកមកថាបើឯងការពារគំនិតនឹងឯងគ្រប់គ្រងអារឿងហ្នឹងគ្រប់គ្រងអាគំនិតរបស់ឯងថាជារឿងត្រឹមត្រូវថាជារឿងល្អគួររៀនសូត្រណាពួកអ្នកខ្លាំងចូលក៏ទៅបែបឈួតផងចូលទៅកបិនថាំងជាយុទ្ធវិធីមួយអស្ចារ្យណាថាស្អប់អុយស្អប់និយាយចេញមកអើបើឯងគិតថានឹងជាយុទ្ធវិធីអស្ចារ្យណាឯងហៅបងប្អូនឯងមកបរៀនផងបរៀនអស់ណាឲ្យគ្រូនឹងបរៀនមកប្រទេសមើលឲ្យចេះទាំងអស់គ្នាប្រើទៅប្រើមកមិនដែរចេះទាំងអស់គ្នាខ្ញុំកណាក៏ចេះណាក៏ចេះ បងប្អូនក្នុងគ្រួសារអ្នកក្នុងគូចេះដល់ពេលអញ្ចឹងប្រើដាក់គ្នាចំណេញទៅចំណេញមកមិនដែររស់ស្រួលទេឯងឯងគាំពៀទៀតអត់ឯងត្រេកអរនឹងឲ្យមនុស្សចេះទៀតអត់ពេលដែលឯងចេះតែពីរ3នាក់ឯងយកប្រៀបលើគេឯងអរនឹងយុទ្ធវិធីរបស់ឯងនោះហើយចុះបើគ្រប់គ្នាគេចេះដែរគេយកប្រៀបលើឯងដែរមិនដែរឯងអរអត់យ៉ាងបានថាចំណេះចំណេះចំណេះដឹងរបស់មនុស្សមនុស្សខូចហ្នឹងវាកើតឡើងដើម្បីតាមផ្លាញខ្លួនឯងហ្នឹងផ្លាញហ្នឹងណា ផ្លាញប្រទេសយើងនៅក្នុងប្រទេសហ្នឹងដែរពង្រាមមនុស្សទៅយើងផ្លាញនឹងខ្លួនឯងអឺអញ្ចឹងខ្ញុំគុណចាស់ជួយសរុបមកក្នុងខណ្ឌវគ្គខណ្ឌឬក៏ហៅថាអឺ clear ទាំងពីរហ្នឹងមកប្រៀបមកកំបាញ់ចូល គ្នាមកចូលរួមសេចក្តីចំក្រោយ មកគុណចាស់ធ្វើសេចក្តីយ៉ាងណាដែរទៀតអឺខ្ញុំកណាគ្រាន់តែចង់និយាយយ៉ាង ខ្លីតាមខ្លឹមសារទៅបើយើងនិយាយស្របស្រួលស្ដាប់ថាកាលណា មនុស្សនឹងមានចិត្តអាក្រក់ហើយណាណាដល់ពេលចឹងអាចចំណេះដឹង អាទ្របធនអាបរិវាអាយុស័កគេឈ្មោះអាភិបល្បីល្បាញអាស្អីស្អីទាំងប្រមាណគឺអ្នកនឹងបង្អោនទៅ ប្រើប្រាស់ទៅតាមចិត្តអាក្រក់របស់ខ្លួនអញ្ចឹងក្នុងគណៈដែលនៅនឹងបង្អោនទៅប្រើប្រាស់ដោយអំណាចចិត្តអាក្រក់នោះវាគ្មានកុសលក្នុងចិត្តទេវាបំផ្លាញកុសលខ្លួនឯងហើយអាលទ្ធផលដែលបានមកអំពីការធ្វើអស់ហ្នឹង បើយើងមើលមួយផ្លែទៅវាហាក់ដូចថាបំផ្លាញគេប៉ុន្តែយើងមើលឲ្យវែងឆ្ងាយទៅវាបំផ្លាញខ្លួនយើងដែរដូចខ្ញុំកណាលើកឡើងឧទាហរណ៍ដូចរឿងដូចរឿងមិញនឹងដដែលចឹងយើងមើលទៅបើយើងចេះតែនឹងពី3នាក់មើលទៅហាក់បីដូចថាមានប្រៀបលើខ្មែរខ្មែរមកប្រទេសគេមិនចេះទេចេះតែអញបកាយហ៎រកលុយបានមើលងាយងាយសងភាកសានេះវាយកបានលុយរាប់ម៉ឺនមិនបកាយប៉ុណ្ណាទៅអានឹងយើងមើលទៅ វាហាក់បីថាផ្លាញតែគេប៉ុន្តែឥឡូវយើងសាកគិតមើលទៅបើសិនតែខ្មែរគ្រប់គ្នាចេះតែអញ្ចឹងដែរហើយធ្វើអញ្ចឹងដែរមិនដែរឬថាខ្មែរមិនចេះគ្រប់គ្នាមិនប្រើអញ្ចឹងប៉ុន្តែឯងមើលឥឡូវឯងឯងមិនដែលផ្លាញខ្លួនឯងនៅចាប់ដើមនៅចាប់ដើមឃើញថាផ្លាញខ្លួនឯងនៅប៉ុណ្ណឹងណានារាប់រយទៀតឥឡូវភាពល្បីល្បាញសមមកតាំងប្រមាណនោះមនោចេតនាស្អីតាំងប្រមាណនោះគេឈ្មោះទាំងប្រមាណនោះមិនអី ឥឡូវមិនដែរអាចកែអាចឆ្មាពេញទឹកពេញដី អាចថោកទៀបអីពេញទឹកពេញដីហ្នឹងមិនដែរឥឡូវថ្ងៃក្រោយថ្ងៃក្រោយឲ្យយោបល់ដល់ណាបានទៀតអត់គេគ្រាន់ឃើញយីទៅឲ្យអាគាត់នឹងឲ្យយោបល់ទៀតខូចសង្ងប់ហ្នឹងរកស៊ីបានទៀតឥឡូវមិនដែរផ្លាញ់ខ្លួនឯងទេប៉ុណ្ណឹងណាតោះដោះស្រាយរឿងច្បាប់ផងមិនខ្មិចប៉ុន្តែមនុស្សមនុស្សខ្លះអអចឹងទៀតណាដឹងថាខ្លួនធ្វើយ៉ាងហើយគេគេជេរពេញទឹកពេញដីដូចតែវាចេះមានស្រោមមុខរបស់វាព្រះវាឲ្យពមក ព្រះអ្នកពង្រៀនមកព្រះយេស៊ូវអ្នកពង្រៀនគាត់នោះគាត់កាន់យេស៊ូវផងអូអញញឹមភីទៀតមោទនភាពទៀតចាហីគាត់ទៅនោះអាយើងនោះគិតថាអាយើងនោះគិតបើអញវិញអញរត់ចងរោងក្តាមគុំអស់ចិត្តដែរខ្មាស់គេទៅជាអទៅអញញឹមកើតទៀតហេតុតែគេមានព្រះគ្រប់ត្រូលរឿងយ៉ាងកើតអូខេ ចឹងនៅក្នុងអត្ថន័យនៃអត្តកថានេះខ្ញុំសូមអានផងទៀត ដើម្បីឲ្យញញោមបានដឹងថានៅក្នុងថ្ងៃនេះយើងបានបកស្រាយអំពីគាថាមួយកន្លែងហ្នឹងដោយបានសម្ដែងថាយាវទេវៈអនត្តាយៈញត្តាំងពាលសៈជាយតិហន្តិពាលសៈសតសតសុកាំងសੰងមុទ្ធមស្សៈវិបា តែយ៉ាងចំណេះដឹងជាព្រមតែកាន់តិចកន្លែងបល័យទៅហ្នឹងមិនអនត្តាយៈអនត្ថាយៈជើងធហ្នឹងអូអនត្ថាយៈណាអូខេណាណាអនត្ថាយៈចំណេះដឹងជាដើមរបស់ជនពៀលកើតឡើង ហើយកើតឡើង ដើម្បីបំផ្លាញខ្លួន គេតែប៉ុណ្ណោះចំណេះចំណេះជាដើមនោះចូលទៅរំលាយកុសល និង បញ្ញារបស់គេនោះឯង ដូច្នេះក្នុងទីនេះគឺជន ពាលទៅបីមានចំណេះដឹងយ៉ាងណាក៏ដោយក៏មិនឈ្មោះថាអឺបានធ្វើឲ្យខ្លួនឯងប្រសើរទេធ្វើឲ្យខ្លួនឯងធ្លាក់ទៅក្នុងភាពអន្តរាយដោយសារតែចំណេះដឹងនឹងប្រើខុសខុសជំនាញខុសផ្លូវធ្វើឲ្យអន្តរាយដល់ខ្លួនឯងមិនត្រឹមតែខ្លួនឯងផងអាចអន្តរាយដល់អ្នកដទៃទៀតផងអញ្ចឹងចុងក្រោយក៏ខ្ញុំកណាសូមអរគុណចំពោះគុណចាស់បានចូលរួម នៅក្នុងឱកាសនេះអត្ថាធិប្បាយអំពីគាថាធម្មបទពាក្យថាពីលមួយម៉ាត់នឹងយកមកអត្ថាធិប្បាយបានដល់ទីបញ្ចប់ហើយ តែមុនបញ្ចប់ខ្ញុំកណាសូមអរគុណដល់គុណចាស់ហើយនឹងសូមជូនពរដល់ប្រិយមិត្តទាំងអស់សន្យាថានឹងជួបគ្នានៅរាល់ថ្ងៃថ្ងៃពហោះគុណចាស់នឹងចូល បកាយមកសម្ដែងចូលខ្លួនមកសម្ដែងពធដើម្បីចែកចាយធម្មទានបែកអត្ថាធិប្បាយអំពីគាថាធម្មបទ គេថាធម្មបទនេះយើងមិនសូវមានអង្គណាយកមកអត្ថាធិប្បាយផ្នែកមានដែរប៉ុន្តែក្នុងលក្ខណៈជាពុទ្ធគាថាវាធរតែប៉ុន្តែក្នុងទីនេះយើង បានយកបកអត្ថាធិប្បាយប្រៀបធៀបអំពីសង្គមប្រៀបធៀបអំពីយុទ្ធវិធី វិធីដោះស្រាយបញ្ហា ជាដើមហ្នឹងដើម្បីកុំអោយវាចាញ់បោកគេគឺជាគុណចាស់បានលើកឡើងអំពីការចាញ់បោក របស់យើងកុំអោយវាដល់ថ្នាក់ដល់ជឿគេរហូតដល់ភ្លេចអស់នៅកិត្តិយសបុណ្យស័ក្តិរបស់ខ្លួនដែលកសាងអស់ជាច្រើនឆ្នាំ តែបន្ទាយបំផុតបានរំលែកខ្លួនឯងមួយរំពេចតែប៉ុណ្ណោះចឹងខ្ញុំកណាសូមអរគុណសូមជួបទៅនឹងសុខចម្រើនពិតទៅពោទាំងឡាយបួនប្រការប្រាថ្នាយ៉ាងណាសូមបានសម្រេចដោយសេចក្តីប្រាថ្នាសូមថ្វាយបង្គំលាសូមចម្រើនពរលាអរគុណ